អឺមុននឹងឆ្លើយសំណួរផ្សេងផ្សេងខ្ញុំកណាអាត្មា រំលឹកបន្តិចថាតើព្រះអង្គផ្ដាំផ្ញើយ៉ាងម៉េចចំពោះអ្នកស្ដាប់ទាំងឡាយតើស្ដាប់ដូចម្ដេចដែលឈ្មោះថាស្ដាប់កើតបញ្ញាចឹងបានខ្ញុំកណាអាត្មានិយាយថ្ងៃមុនថាញាតិញោមត្រូវតែជ្រើសរើសរោគកថាដែលល្អ ដំបូងឡើយយើងមិនមិនជ្រើសរើសធម្មកថាទេកំរើសប៉ុន្តែយើងត្រូវរើសធម្មកថា ធម្មកថាណាដែលអាចជាប្រយោជន៍ដល់ការយល់ដឹងរបស់យើងពីព្រោះនៅ ក្នុងធម្មកថាទោះបីជាត្រូវបាន គេទុកចិត្តច្រើននឹងក៏ដោយក៏គង់មាន ពេលផ្លាត់ដែរ ហ្នឹងហើយសំបីតែធម្មកថានៃធម្មកថាដែលយើងចូលចិត្តនឹងក៏ដោយក៏ត្រូវតែជ្រើសដែរមិនមែនត្រូវទាំងអស់នោះឡើយអឺនៅក្នុងមហាប្រទេស4ក្នុងមហាប្រទេស4ពាក្យតែមហាប្រទេសនេះមិនមែនប្រទេសដែនដីទេហេតុដែលគួរតាំងទុក ជាបទពិចារណាក្នុងបេដកលេខ16មហាបរិណិពានសោតពីព្រោះពេលហ្នឹងព្រះអង្គចិត្តអស់ពេលហើយបានព្រះអង្គប្រាប់ព្រោះព្រះអង្គមិនបាននៅយូរទៀតទេអញ្ចឹងបានជាព្រះអង្គផ្ដាំអ្នកស្ដាប់ទាំងឡាយដោយអាការៈ4អញ្ចឹងបានថាបើសិនជាយើងយល់នៅលក្ខណៈ4ហ្នឹងណា យល់ដោយបញ្ញារបស់យើងយើងនឹងមិនលុះក្នុងលក្ខណៈមួយដែលសពថ្ងៃគេហៅថាផ្កាប់មុខផ្កាប់មុខគ្រូរបស់ខ្លួនឬក៏អ្នកដឹកនាំរបស់ខ្លួនវាមិនចេះខុសខ្ញុំកណាអាត្មាធ្លាប់និយាយលេង ពាក្យថាស្អីក៏ត្រូវដែរស្អីក៏ក្អូបដែរហ្នឹងណាអត់មានលក្ខណៈអញ្ចឹងទេ ចឹងអ្នកស្ដាប់ទៅអ្នកណាអ្នកណាជាអ្នកស្ដាប់ថាយើងទាំងអស់គ្នានឹងទាំងអាត្មាក៏នៅតែត្រូវការស្ដាប់ ទាំងកុហកទាំងបបចិត្តអ្នកណាអ្នកណាទាំងអស់នឹងដែលយើងនៅត្រូវការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យបានប្រសើរឡើងនឹងត្រូវតែមានការស្ដាប់ អញ្ចឹងថាតើមុនពេលព្រះអង្គបរិនិព្វានទៅនឹងព្រះអង្គផ្ដាំយ៉ាងម៉េចពីព្រោះបើព្រះអង្គនៅព្រះអង្គអត់ផ្ដាំរឿងហ្នឹងទេព្រោះព្រះអង្គអ្នកអាកាត់ព្រះអង្គនៅព្រះអង្គអាចមានពេលវេលាអាកាត់ប៉ុន្តែនៅពេលដែលព្រះអង្គចិត្តបរិនិព្វានទៅព្រះអង្គទ្រង់ជ្រាបជ្រាបច្បាស់ថា ការដែលអ្នកនិយាយធัวព្រះអង្គហ្នឹងយកមេរៀនព្រះអង្គមកសម្ដែងពធัวព្រះអង្គមកសម្ដែងហ្នឹងប្រកាសជាមានគ្លៀងឃ្លាតប្រកាសជា បញ្ចូលដោយគតិរបស់ខ្លួនមិនខានឡើយមិននិយាយទៅតាមធัวទាំងស្រុងទេជាងកាលលើកធัวមកមែនថាពាក្យព្រះអង្គមែនប៉ុន្តែដល់អ្នកបយលនឹងបយលយល់នៃផ្សេងអីចឹងទៅ អញ្ចឹងបើមិនពឹងពាក់បញ្ញាផ្ទាល់ខ្លួនរបស់យើងទេអានឹងមិនអាចនរណាជួយបានទេតើព្រះរាមាពិភពព្រះអង្គទ្រង់ផ្ដាំយ៉ាងម៉េចចំពោះអ្នកស្ដាប់ទាំងឡាយនឹងគួរប្រតិបត្តិខ្លួនយ៉ាងណា ដើម្បីស្ដាប់ទៅទោះបីជាវាមានខុសខ្លះតែកុំឲ្យវាខុសច្រើនពេកបណ្ដា គុណវិបត្តិទាំងពីរគឺយើងត្រូវជំរុះចោលនៅគុណវិបត្តិដែលធំនៅក្នុងមហាប្រទេស ទី1មានន័យថាលក្ខណៈគួរគិតទី1ព្រះអង្គទ្រង់ត្រាស់ថាទូបីមានភិក្ខុមួយអង្គនឹងលោកបាននៅជាមួយតថាគតធ្លាប់នៅជាមួយនឹងតថាគត ធ្លាប់ស្ដាប់ផ្ទាល់អំពីតថាគតអ្នកស្ដាប់ផ្ទាល់ក្រោយមកភិក្ខុនោះក៏ទៅសំដែងប្រាប់អ្នកទាំងឡាយហើយលោកអះអាងថា ពាក្យនោះអាត្មាឬក៏ខ្ញុំកណ្ដាបានស្ដាប់ផ្ទាល់អំពីព្រះសម្មាសម្ពុទ្ធយ៉ាងអស្ចារ្យណា ប្រសិនបើយើងជួបអ្នក ណាដែលធ្លាប់ស្ដាប់ផ្ទាល់ពីពុទ្ធហើយយកមកនិយាយប្រាប់យើង មានន័យថាមិនតន់ដឹងយ៉ាងម៉េចទេឲ្យតែដឹងពិតថាគាត់បានស្ដាប់ផ្ទាល់មកគឺថាវាទុកចិត្តតែហ្មងហ្នឹងហើយព្រះអង្គលើកសិទ្ធិមនុស្សដែលយើងគួរទុកចិត្តប៉ុន្តែព្រះអង្គផ្ដាំអ្នកស្ដាប់ទាំងឡាយថាគុំតន់ត្រេកអរក៏គុំតន់បដិសេធ ហេតុអីកុំតន់ត្រេកអរមានន័យថាកុំតន់អាទុកចិត្តទាំងស្រុងថា ពាក្យនោះ ត្រឹមត្រូវពាក្យនោះពិតជាពាក្យផ្ទាល់របស់ពុទ្ធមែនតែនកុំតន់ទុកចិត្តអញ្ចឹងហេតុអីបានកុំតន់ទុកចិត្តថាវាអាចខុសដែរការចម្លងមកហ្នឹងស្ដាប់មកហ្នឹងប៉ុន្តែកុំបដិសេធ នេះអាកុំបដិសេធនេះវាចូលនៅក្នុងន័យសុជីវធម៌ផងនៅក្នុងន័យនេះព្រះអត្តកថាលោកពន្យល់ថាដែលថាកុំតន់ត្រេកអរពីព្រោះថាកាលណាយើងត្រេកអរយើងទុកចិត្តហើយយើងឈប់ពិចារណាហើយយើងឈប់ត្រេះរិះឈប់ពិចារណាថាតើពាក្យនឹងខុសឬត្រូវហើយឈប់ផ្ទៀងផ្ទាត់ឈប់រកហេតុផលហើយយើងជឿយកតែមក ចឹងបានថាកុំតន់ត្រេកអរពិចារណាសិនផ្ទៀងផ្ទាត់សិនផ្ទៀងផ្ទាត់ជាមួយអីផ្ទៀងផ្ទាត់ជាមួយពុទ្ធដីកាដែលយើង បានរៀនឬក៏ជាមួយនឹងពហុសោតទាំងឡាយដោយធម្មសន្តានានិងការសន្តានាគ្នាយកពាក្យនឹងយើងបានស្ដាប់មកយើងលើកយកមកពិភាក្សាគ្នាឬក៏ផ្ទៀងផ្ទាត់ នៅក្នុងធម៌វិន័យនឹងតែម្ដង ផ្ទៀងផ្ទាត់ហើយនៅក្នុងធម៌នៅក្នុងវិន័យនឹងហើយក៏ឃើញបានថាវាស្របគ្នានឹងអ្វីដែលព្រះអង្គសម្ដែងមែនព្រះអង្គថាបើផ្ទៀងផ្ទាត់នៅក្នុងធម៌ផងនៅក្នុងវិន័យផងឃើញថាវាស្របទៅ នឹងអ្វីដែលតថាគតសម្ដែងមែនសំទុកចិត្តថា នោះជាពាក្យរបស់តថាគតក៏ប៉ុន្តែក្រោយ ពីបាន ផ្ទៀងផ្ទាត់ហើយពិចារណាហើយផ្ទៀងផ្ទាត់ហើយ វាមិនស្របទៅនឹងអ្វីដែលតថាគតសម្ដែងទេ អ្នកទាំងឡាយត្រូវចាត់ទុកថានោះជាពាក្យរបស់ភិក្ខុនោះឯងមិនមែនជាពាក្យរបស់តថាគតឡើយណាលោកជាតថាថាខ្លួនឯងចឹងទៅធ្វើត្បិតថាអូបានស្ដាប់ពីពុទ្ធមែនប៉ុន្តែជួនកាលលោកជាតថាហ្នឹងយកទំនុកចិត្តពីយើងអហើយមកកណាត់ទៀតលោកថា កុំតន់បដិសេធ នៅពេលដែលយើងស្ដាប់នរណាម្នាក់ហ្នឹងលោកថាកុំតន់បដិសេធហេតុអីយើងត្រូវតែជាអ្នកស្ដាប់ដោយល្អស្ដាប់ឲ្យជាប់សិនស្ដាប់ឲ្យជាប់សិនបើសិនបើយើងគេក៏និយាយបានមកកណាត់មកយើងដឹងថាខុសមែនប៉ុន្តែយើងឡងប្រកែកភ្លាមអាមិនចឹងទេមិនចឹងទេអ្នកនោះអត់ឱកាសនិយាយតទៀតមានន័យថាយើងអត់បានឱកាសស្ដាប់តទៀតទេអញ្ចឹងអាការនិយាយខុសឬត្រូវរបស់បុគ្គលហ្នឹងវាអត់បានចេញមកអស់ទេ ទុកឲ្យនិយាយឲ្យអស់ និយាយអស់ទៅចាំយើង លើកជាបញ្ហាសាកសួរនឹងចឹងអញ្ចឹងពាក្យថាកំតន់ត្រេកអរហើយនឹងកំតន់បដិសេធហ្នឹងយល់ហើយ ថា កាលណាយើងត្រេកអរមានន័យថាយើងជឿយើងទុកចិត្តយើងឈប់គិតតែយើងត្រេកអរមានន័យឈប់គិតណា យើងសន្មត់ថាហ្នឹងត្រូវតែមកហ្នឹងហើយអញ្ចឹងបើថាមិនតន់ត្រេកអរមានន័យថាទុកឱកាស ឲ្យយើងប្រើបញ្ញារបស់យើងយើងគិតពិចារណាផ្ទៀងផ្ទាត់សិក្សាស្រាវជ្រាវហើយយកមកពិសោធន៍ក្នុងជីវិតរបស់យើងហើយនឹងផ្ទៀងផ្ទាត់នៅក្នុងធម៌វិន័យនឹងផងហើយយើង មិនបានផ្ទៀងផ្ទាត់តាមគម្ពីរដីកាអីក៏យើងអាចផ្ទៀងផ្ទាត់ជាមួយនឹងពហុសូត្រឬក៏យើង មានធម្មសន្ទនាដើម្បីកុំឲ្យយើងវាមានបញ្ហាហើយចិត្តរបស់យើងវាមានបញ្ហាហើយខួរក្បាលយើងច្បោកច្បល់ហើយបើយើងយក អ្វីដែលខុសមកបតក់ឲ្យខួរក្បាលយើងទៀតវាកាន់តែច្បុកច្បល់ឡើងអញ្ចឹងយើងត្រូវរកអ្វីដែលល្អនឹងទី1ចំពោះអ្នកដែល បានស្ដាប់ផ្ទាល់ពីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមិនតន់ឲ្យត្រេកអរជាមួយដែរហើយក៏កំបដិសេធទី2ល្បីថាភិក្ខុនឹងជាអ្នកចេះចាំបត្រៃបិដកនិងអត្តកថាចាំគម្ពីរទាំងអស់ នៅតែក្នុងន័យនឹងដដែលថាព្រះអង្គថាកុំតន់ត្រេកអរហើយនឹងកុំតន់បដិសេធស្ដាប់សិនទៅហ្នឹងហើយកុំតន់ត្រេកអរកុំតន់បដិសេធនឹងនៅក្នុងបុគ្គលទាំង4ពួកហ្នឹងតែតែពីរលក្ខណៈនឹងដូចគ្នាទេអាត្មាក៏រាប់ឲ្យគ្រប់ទៅមួយទៀតអឺល្បីថាលោកនឹងបួសតាំងពីក្មេងមកដល់ចាស់ តាំងក្មេងអាយុ10ឆ្នាំជាងមករហូតដល់អាយុ80ហើយជិត100ហើយហើយល្បីទៅបដិបត្តិល្អទៀតមានសិលល្អមាន ការបដិបត្តិល្អទៀតរហូតដល់ចាស់នេះមិនវាស់រឿងចំណេះដឹងទេគឺនិយាយពីការបដិបត្តិលោកប្រព្រឹត្តល្អដោយសិលដោយសមាធិដោយបញ្ញាអញ្ចឹងល្បីអញ្ចឹងឲ្យលោកបួសតាំងពីក្មេងមកហើយលោកមកបញ្យលប្រាប់យើងសម្ដែងប្រាប់យើង ពី technique របស់លោកយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចគឺដែរ បងថាកុំតន់ត្រេកអឃើញទេកុំតន់ត្រេកអហើយក៏កុំតន់បដិសេធដូចគ្នាអញ្ចឹងហើយចំណុចទី4ភិក្ខុនឹងបួសតាំងពីក្មេងផង ហើយ ជាអ្នកត្រួតត្រងបត្រៃបិដកទៀតណាចឹងអស់ហើយបុគ្គលដែលគួរទុកចិត្តបំផុត មាន4ហ្នឹងហើយក្នុងពុទ្ធសាសនាហ្នឹងប៉ិនតែ នៅតែប្រាប់ថាកុំតន់ទុកចិត្តកុំតន់ត្រេកអរកុំតន់បដិសេធមានន័យថាត្រូវឆ្លង កាត់ការពិចារណាសិននឹងចឹងហើយបើយើងឆ្លងកាត់តាមលក្ខណៈនឹងយល់ពាក្យនឹងច្បាស់ពាក្យថាផ្កាប់មុខក៏មិនមែនពាក្យតែមើលងាយអ្នកនិយាយត្មងក៏មិនមែនយើងទេអ្នកស្ដាប់យើងយកមករែងអាណាអាក្រក់ចោលទៅអាណាល្អទុកទៅណាដូចរែងកអញ្ចឹង ហ្នឹងហើយអញ្ចឹងជាកិច្ចចាប់ផ្ដើមរបស់ខ្ញុំកណាអាត្មាហ្នឹងប៉ុណ្ណឹងនិយាយពីមហាប្រទេស4ហ្នឹងលក្ខណៈស្ដាប់ត្រូវប្រកបដោយពីរលក្ខណៈហ្នឹងគឺកំតនត្រេកអរមានន័យថា កំតនឈប់គិតគេឆ្លើយហើយហ្នឹងកំតនឈប់គិត កំតនឈប់ពិចារណា បើមិនចឹងទេយើងត្រូវចប់ធំប៉ុណ្ណឹងយើងត្រូវដឹងថាអ្នកនិយាយអ្នកនិយាយណាក៏ដោយទាំងអាត្មានឹងក៏ដោយក៏ត្រូវតែ វាមានទំនាញរបស់ខ្លួនឯងដែលចង់ឲ្យគេយល់រឿងអីអ្វីត្បិតតែទាញពពុទ្ធដីកាមកខ្លះទៅអ្នកប្រាជ្ញនេះអ្នកប្រាជ្ញនោះខ្លះទៅបត់ពិសោធន៍ខ្លួនឯងខ្លះទៅក៏ប៉ុន្តែវាចូលតាមមโนគមរបស់ខ្លួនឯងនឹងខ្លះអត់សុទ្ធទេអញ្ចឹងយើងត្រូវប្រយ័ត្នណាត្រូវប្រយ័ត្នដែរស្ដាប់ហ្នឹង ឥឡូវដល់នេតិឆ្លើយសំណួរហឹមសំណួរដូចទៅលើបាត់ហើយអឺតតខ្មែរសួរតាអកោសវត្ថុ9នោះ មានអ្វីខ្លះទៅចាំមិនអស់ហ្នឹងប៉ិនកាន់ដឹងថាពាក្យសម្រាប់ជេរអាហ្នឹងហើយក្នុងហ្នឹងមានពាក្យជាដើមថាដូចជាពេលអីចឹងបើយើងលក្ខនិយាយលក្ខណៈបុគ្គលពេលបុគ្គលនេះជាបុគ្គលពេលមិនគួរសែបគប់អីហ្នឹងមិនមែនជេរទេបើយើងនិយាយ ដោយខឹងថាអាពេលអីចឹងទៅអាហ្នឹងជេរហើយខឹងហើយ បណ្ឌិតចឹងដែរអើពួកគេនឹងសើពួកអាបណ្ឌិតអាបណ្ឌិតដូចខ្មែរយើងអីចេអាបណ្ឌិតគ្រាវជ្រូកអាហ្នឹងចេថាគេបណ្ឌិតមែនប៉ុន្តែវាខឹងហើយចេញពាក្យអានៅពីមុខចឹងទៅណានឹងហៅថាជេហើយដូចគេធាត់អាកន្ធាត់ដោយខឹងចឹងជេហើយអាហ្នឹងអាស្គមអាសំគម ហ្នឹងហើយមិនចាំបាច់ដល់ម្ដាយដល់អីទេក៏ហៅថាជេរដែរឲ្យតែចេញដោយចិត្តខឹងហើយមិនមែនជាពាក្យល្អដែលគេនិយាយធម្មតាទាំងអស់10ហ៎មិន9ទេប៉ុន្តែមកចាំមិនអស់ដែរបងប៉ុន្តែក្នុងន័យហ្នឹងថាប្រហែលទៀតក៏ថាទៅប៉ុន្តែលោកគាត់លើកជាឧទាហរណ៍យើងយល់ថា Mm-hmm. អឺសុខនតាន់តើត្រូវប្រឈមមុខនឹងបុគ្គលដែលមានចិត្តចង្អៀតចង្អល់ដូចម្ដេចសំបីតែសុំសំបីតែសុំចូលរួមធ្វើបន់ទានជាមួយក៏មិនអោយចូលរួមដែរយើងគិតថាគាត់នឹងចិត្តចង្អៀតចង្អល់ប៉ុន្តែគណៈហ្នឹងយើងចង្អៀតចិត្តដែរដែលយើងរប្រឈមមុខឡើងឃើញហើយ គាត់នោះគាត់មិនអោយយើងចូលរួមវាចង្អៀតមួយឯងដល់គាត់ដល់យើងទៅជាមួយនឹងអាគាត់មានសភាពអញ្ចឹងរੋប្រជុំមុខឡើងកើតទៅទៀតយើងនឹងវាចង្អៀតដូចគ្នាដែរតែបើយើងយល់ពីសភាវៈកិលេសវាអត់មានអីថាត្រូវប្រជុំមុខមិនហ្នឹងធម្មតា ធម្មតាទៅគាត់ឲ្យធ្វើក៏ធ្វើទៅមិនឲ្យធ្វើក៏ធម្មតាទៅហើយបើឃើញថាអូគាត់នឹងចិត្តចង្អៀតមានចិត្តគាត់អីគឺតោសៈចិត្តកើតឡើងហ្នឹងហើយ មានអីមានអីទៀតអញ្ចឹងហើយដូចដូចប្រពុតអញ្ចឹងព្រះអង្គមានទៅញញឹមចេញតែជាមួយអ្នកល្អអីមនុស្សអាក្រក់ទៅជេរព្រះអង្គព្រះអង្គញញឹមកើតដែរញញឹមនេះមិនមែនញញឹមឌឺញញឹមមែនញញឹមនឹងហួសពីមុខគាត់ហួសពីពាក្យសម្ដីគាត់ឃើញទៅដល់ដួង ចិត្តគាត់នឹងគឺកំពុងតែក្តៅអញ្ចឹងកំពុងតែដុតខ្លួនឯងអញ្ចឹងឃើញដូចកូនងាអញ្ចឹងឃើញកូនងាកំពុងតែខឹងយើងអញ្ចឹង ចឹងចិត្តចង្អៀតរបស់គាត់នោះมันជាបញ្ហាទេត្រូវមើលថាយើងកំពុងចង្អៀតចង្អល់ដែរអត់គណៈនឹងបដិខៈចឹងយើងត្រូវរៀនឲ្យយល់ពីកិលេសរបស់ខ្លួនឯងហ្នឹងអមេបានយើងទៅជាលែងសុកជាមួយនឹងបុគ្គលហ្នឹងហើយរហូតដល់យើងហួរប្រឈមមុខអត់កើតចឹងថាហ្នឹងមកពីទៅពីក្នុងយើងដែរយើងចង់ឲ្យគាត់នឹងចេះមិនចង់ឲ្យគាត់នឹងចោឲ្យយើងចង់កែប្រែធម្មជាតិហ្នឹងណាសរុបមកតែចង់ឲ្យខុសពីការពិតកើតទុកហ្នឹង សរុបមកសេចក្តីទុកកើតពីតណ្ហាដដែលណាគាត់នឹងមិនគាត់អញ្ចឹងមិនគាត់ជាអៀតម៉េះអានឹងយើងទុកយើងអៀតម៉េះវាឆ្កាបិទផ្កាវអីផ្កាអាចស្ពឹសឬក៏វផោមអីចឹងឲ្យវាក្លិនល្មិចឥឡូវវាក្លិនអញ្ចឹងយើងទៅល្អូល្មួយវាយើងមិនមានបញ្ហានឹងធម្មតាធម្មតាទៅគួររាប់អានសរុបមកយើង សង្កេតបុគ្គលមានតែពីររឿងឯង បុគ្គលគួររាប់អាននិងមិនគួររាប់អានគួរសេពគប់និងមិនគួរសេពគប់អត់មានពិបាកអីប្រឈមមុខយ៉ាងម៉េចយ៉ាងម៉េចដូចដូចកុំគិតរឿងហ្នឹងមើលតែចិត្តយើងទៅតែយើងចិត្តយើងបដិខៈនឹងគាត់អត់ហ្នឹងហើយថ្នាក់ថ្នាក់អត់បើយើងឃើញច្បាស់ថាមនុស្សហ្នឹងតែប៉ុណ្ណឹងដល់យល់ថាមនុស្សហ្នឹងតែប៉ុណ្ណឹងវាអត់មានចាំបាច់ប្រឈមមុខមិនខ្មិចទេអារម្មណ៍មួយថាថាហេប្រឈមមុខមួយគាត់មិនខ្មិចមិនវាអត់មានទេវាអត់ខ្វល់អញ្ចឹងឧទាហរណ៍ថា យើងយើងដើរទៅយើងមានផ្លូវពីរផ្លូវនេះល្អហើយផ្លូវនេះក៏លិកលុកច្រើនសម្រាប់យើង អ្នកដឹងថាយើងជ្រើសផ្លូវណាយើងអត់មានបបាក់ចិត្តថាទេត្រូវប្រឈមមុខជាមួយនឹងផ្លូវអាក្រក់ហ្នឹងមិនម៉េចអាផ្លូវកលុកហ្នឹងប្រឈមមុខមិនម៉េចដូចជាមិនបានគិតចឹងណាបើមានអាផ្លូវល្អមួយទៀតតើអាផ្លូវល្អទៅដូចមនុស្សចឹងបើថានៅ ចិត្តណាណាយើងវាអត់សុបាយចិត្តទេយើង មិននៅចិត្តពេកធ្វើអីផ្សេងធម្មតាអញ្ចឹងយើងគិតថាប៉ុណ្្នឹងហើយតែបើថាហេអត់ឱកាសมันអាចជៀសវាង បានទេ ធម្មតារបស់យើងជៀសតែកន្លែងណា ដូចយើងទៅអាផ្លូវមាន កលុកអញ្ចឹងមានកលុកមិនចេះតែជិះបុកណាវាមានអាផ្លូវវាបន្តិចបន្តួចបន្តិចបន្តួចអញ្ចឹងដែរអ្នកធ្វើចរាចរដល់គាត់ស្គាល់ផ្លូវដែលត្រូវធ្វើវាវាអត់អត់បានថាធ្វើមិនជាមួយនឹងអាផ្លូវកលុកនោះកណ្ណា វៀងទៅណាវាមិនសូវក្លុកឧទាហរណ៍បើកឡានវាទៅអញ្ចឹងទៅវា កលទ្រូងចឹងគេបានប្រឆិតបន្តិចទៅហេស៊ូគាត់ថាត្រូវគិតមិនគាត់ថាអត់គិតផងអានេះអូតូម៉ាទិកហ្នឹងវាទៅអញ្ចឹងនៅ ពេលដែលយើងយល់ថាអាផ្លូវហ្នឹងវាធម្មតាអញ្ចឹងទៅហើយតែរឿងដែលមិនធម្មតាយើងអង្គុយកាត់ទុកថាម៉េចផ្លូវហ្នឹងក្លុកចឹងណាមិនក៏ផ្លូវហ្នឹងមិនស្មើណែតែគិតអញ្ចឹងបាក់ចិត្តភ្លាមដូចយើងទៅជាមួយមនុស្សអញ្ចឹងចុះគាត់មិនគិតឆ្អៀតម៉េះ បាទខាងក្នុងគាត់វាអញ្ចឹងមិនឲ្យគាត់ចេញមកអញ្ចឹងមិនបើខាងក្នុងវាអញ្ចឹងយល់ពីមនុស្សឲ្យច្បាស់អញ្ចឹងហ្នឹងហើយហើយបើយើងចង់កែប្រែគាត់កែប្រែដោយមេត្តាធម៌ហ្នឹងហើយមិនជាការជេរបចោឬក៏ដាក់សម្ពាធអីនោះទេព្រោះគ្រាន់តែចង្អៀតប៉ុណ្ណឹង មានខុសច្បាប់អីមិនខុសក្នុងសិលឯណាមានខុសក្នុងច្បាប់អីអានឹងវាធម្មជាតិធម្មតារបស់គាត់ចឹងទៅហើយបើយើងចង់កែប្រែគាត់ក៏ដោយ មេត្តាធម៌ដែរមានការបញ្យលឬក៏មានធម៌មានអាឲ្យគាត់ស្ដាប់ឬក៏យើងធ្វើល្អអីផ្សេងដើម្បីបានតំណាក់ទំនងល្អដើម្បីនិយាយចូលដល់រឿងហ្នឹងប៉ុន្តែបើកែមិនបានវានៅតែរឿងធម្មតាដដែលនិយាយរួមទៅមិនបាច់ធ្វើឲ្យទៅយល់ទីមួយយល់ពីដំណើរចិត្តរបស់យើងហើយនឹងយល់ពីធម្មតារបស់មនុស្សទាំងឡាយថាត្រូវធ្វើម៉េចហ្នឹងវាអត់ អត់មានអាធ្វើម៉េច pretend យ៉ាងម៉េចហ្នឹងវាវាលែងទៅអឺចឹងបានគេសួរសួរព្រះអង្គថាអឺតើព្រះអង្គធ្លាប់ត្រៀមអត់ធ្លាប់ត្រៀមថាបើគេសួរអញ្ចេះឆ្លើយអញ្ចេះបើគេសួរអញ្ចេះឆ្លើយអញ្ចេះព្រះអង្គមានត្រៀមអញ្ចឹងអត់បានព្រះអង្គថាអញ្ចេះ ព្រះអង្គមិនតន់ឆ្លើយភ្លាមទេព្រះអង្គថាឧទាហរណ៍ថាជាងធ្វើរដ្ឋរដ្ឋហ្នឹងដូចថារាជរដ្ឋធ្វើជាអតេសធ្វើអីចឹងណាយើងនិយាយពាក្យសាមញ្ញគឺធ្វើអតេសធ្វើអីហ្នឹងយានសម័យដើមទឹមដោយគោដោយកបី ដោយសេះហ្នឹងហ្នឹងហើយជាងហ្នឹងគាត់ចេះធ្វើគ្រប់ហ្មងគាត់ចេះធ្វើគ្រប់តាំងពីកង់តាំងពីកម្មខ្នងកង់ ដុំភ្លៅព្រែកទូកសេទៀមកាបអតេះអីហ្នឹងគឺថាគាត់ធ្វើទាំងអស់អញ្ចឹងគាត់ផលិតបានទាំងអស់អញ្ចឹងហើយតើគាត់មានព្រួយទេព្រួយទៅលោតអ្នកដំណើរដើរមកដល់គេសួរថាអានេះហៅអីអានេះហៅអីអានេះហៅអីអញទៅឆ្លើយមិនណាអាហ្នឹងគេហៅស្អីអញឆ្លើយមិនមានព្រួយអញ្ចឹងអត់ថាវាអត់ព្រួយវាមិនមែនត្រឹមតែស្គាល់ទេចេះធ្វើវាទៀតណា អញ្ចឹងនៅពេលណាវាយល់ពីអ្វីដែលយើងកំពុងធ្វើអស់ហើយវាអត់ព្រួយទេវាអត់ព្រួយថាគេធ្វើមិនទេដូចថានិយាយមិញអញ្ចឹងថាកាលណាយើងយល់ពីដំណើរសភាវៈធម៌ដែលកើតនៅក្នុង ចិត្តរបស់សត្វលោកវាមានតែកុសលនិងអកុសលហើយពាក្យដែលថាប្រុងធ្វើមិនហ្នឹងវាអត់ចាំបាច់ប្រុងទេអញ្ចឹងថាប្រុងបបាដូចថ្មឆ្លើយសំណួររាល់ថ្ងៃថ្មអត់ដែលព្រៀងទេអត់ដែលប្រុងទេហ្នឹងហើយដល់យើងឈប់ខ្វល់ឈប់ប្រុងអញ្ចឹងទៅស្រួល វាធូរកន្លែងចេះថាចេះតែកន្លែងមិនចេះថាអត់ចប់វាអត់បានវាអត់បានព្រឹងងំហើយលោតគេស៊ូអត់ចេះខ្មាស់គេងប់ខណៈគិតតែប៉ុណ្ណឹងពិបាកចិត្តភ្លាមអីចុះឥឡូវប្រកាសហើយប្រកាសយូរហើយថាសួរទៅ សំណួរចុះមកពីលើមេឃសួរទៅហ្នឹងហើយសួរទៅប្រអិនមកសួរក៏មិនខ្លាចដែរយេស៊ូមកសួរក៏មិនខ្លាចដែរអ្ហ្មៃបានមិនខ្លាចព្រោះវាឈប់ខ្លាចអាពាកថាអត់ចេះហ្នឹងណា កន្លែងចេះថាចេះទៅអត់ចេះថាអត់ចេះទៅឥឡូវថាអត់ចេះមកធ្វើអីទៀតមកធ្វើអីអាត្មាទៀតបើអត់ចេះហើយហ្នឹងបើយើងមិនច្បាស់ចិត្តតែឆ្លើយអាហ្នឹងភ័យអូតិចគេតាមចេះចេះចេះចេះចេះជឿយើងវាស្មោះត្រង់ទៅហ្នឹងហើយស្អីក៏ដោយ let it go ណាឲ្យវាទៅធម្មតាចឹងទៅអាចេះថាចេះមិនចេះថាមិនចេះញញុំសិតតែអាចធ្វើជាអ្នកឆ្លើយបានទាំងអស់ប៉ិនច្បាស់ចាំឆ្លើយមិនច្បាស់ថាអត់ចេះស្មោះត្រង់ចឹងមើលលែងខ្លាចមក means ideal <laughs> សុទ្ធីធមសម័យពុទ្ធកាលអត់តន់មានបត្រៃបិដកអឺបិដកមានប៉ុន្តែគ្រាន់តែអត់សភៅគ្រាន់តែអត់សភៅចាអត់មានសត្រាអីពាក្យថាបិដកហ្នឹងគឺថាសំដៅដល់វិន័យប្រសូតអភិធម្មនឹងឯងព្រោះគ្រាន់តែពីមុន គេ អត់បានធ្វើជាសភៅទេ សមាជិកគ្រួសារជាអ្នកសម្លាប់សត្វដើម្បីធ្វើម្ហូបហើយខ្ញុំម្ចាស់បានចូលរួមបរិភោគដែរអញ្ចឹងតើមានទោសដែរឬទេ សំខាន់នៅលើចេតនារបស់យើងអាត្មាលើកឧទាហរណ៍រឿងមួយដែលកុកកដាក់មិត្តគាត់ជាព្រានសត្វ ជាព្រានមរឹកគាត់ទៅបបាញ់សាររាល់ថ្ងៃប្រពន្ធគាត់ជាសោតាបណ្ណបុគ្គលហើយរស់នៅមួយ គ្នារឿងអីវាមិនដែល ពិសាសាច់ដែលប្តីនឹងរបានមកប៉ិនសួរចេតនារបស់គាត់តែគាត់បរិភោគដោយចិត្តអីចឹងប៉ុន្តែយើងមិនយល់ថាឲ្យតបរិភោគចូលរួមចំណែកសម្រាប់ហើយមិនអញ្ចឹង បើឲ្យតែយើងប្រើប្រាស់ឬក៏បរិភោគចេះតែចូលរួមសម្លាប់នោះងាប់ហើយនេះសម្លៀកបំពាក់យើងនឹងមិនដឹងអស់កកៅនាងប្រហែលអញ្ចឹងយើងស្លៀកនឹងសិតតែសម្លាប់តកៅនាងឯងអឺនៅស្រុកនេះធ្វើឲ្យដេញភួយធ្វើអាវរោមរោមហ្នឹងសិតតែយកពីគៀមយកពីអីមកអញ្ចឹងសិតអ្នកចូលរួមធ្វើបាបសត្វឯងនិយាយថាបរិភោគសាច់ហ្នឹងវាមិនបរិសុទ្ធទេព្រោះវាស្លាប់សត្វអីចឹងទៅវាជិបបន្លែមកអត់ស្លាប់ ម្រុំតាបានមកនឹងព្យួរដីងាប់ចលែនអស់ហ្មងចឹងមិនថាយើងគិតតែមួយជ្រុងមួយជ្រុងដែលយើងគិតឃើញយើងមិនយល់ពីដំណើរបាបនឹងស្អីអាជាចេតនានឹងយ៉ាងម៉េចហ្នឹងយើងបានថាត្រូវរៀនពីខ្លួនយើងនោះឲ្យច្បាស់ ញោមមកពីបេឡាំងបេឡាំងហ្នឹងនៅណាញោមមកអត់ស្គាល់អញ្ចឹងបេឡាំងសិប្រហែលជាទីក្រុងនៃប្រទេសណាណាសំឡេងរៀងខ្សោយ គេ គ្រប់គ្នាឮខ្លាំងតើមូលវ៉ូលីមឡើងបន្តិចទៅបើកវ៉ូលីមបន្តិចតើអឺ ស្ដាប់ហើយធ្វើអីជាច្បាស់ព្រោះសាធុអាភៀនផានីខ្ញុំកណាពាក្យឯកកតាចេតសិកជីវិតមកត្រីចេតសិក អ្នកនេះអត់យល់ជីវិតមកត្រាយចេតសឹកមិនដឹងថាមានន័យម៉េចឯងស្ដាប់អត់យល់ហើយនឹងអធិមកខៈអឺឯកកតាចេតសឹកគឺជាចេតសឹកញ៉ាំងចិត្តឲ្យនឹងនៅក្នុងអារម្មណ៍ណាមួយ ជាទូសមាធិយើងហៅសមាធិសមាធិនឹងតាមពិតអង្គធัวគឺឯកកតាចេតសឹកនឹងឯងអង្គធัวដើម ប៉ុន្តែយើងប្រើពាក្យអឺคลายមកមិនតែយើងទេព្រះអង្គក៏ប្រើដែរថាសមាធិការតម្កល់ចិត្តមមសុខនៅ ក្នុងអីមួយជាលក្ខណៈកុសលជា positive meaning ឯកកតានឹងប៉ុន្តែនៅក្នុងអកុសលក៏វាមានដែរ ប៉ុន្តែនៅពេលណាដែលប្រើសមាធិសិលសមាធិបញ្ញាសិលសមាធិបញ្ញាហ្នឹងមិនយករឿងខុសទេក៏មានមិច្ឆាសមាធិដែរតែកាលណាយើងនិយាយថាសិលសមាធិបញ្ញាគឺសំដៅតែរឿងកុសល ភាពមិនរវើរវាយនៃចិត្តចិត្តវារវើរវាយឯកកតានឹងធ្វើឲ្យចិត្តមិនរវើរវាយប៉ុន្តែអធិមោខៈ វាពាក់ព័ន្ធជាមួយនឹងជំនឿដែលយើងច្រឡំជាមួយនឹងសទ្ធានោះណាឧទាហរណ៍ថាយើងជឿថាអឺថ្វាយអង្គមព្រះទៅអឺបានសេចក្តីសុខអាចជឿដបងយល់អញ្ចឹងអាលក្ខណៈយល់អញ្ចឹងគឺមិច្ឆាទិដ្ឋិហើយជឿឲ្យប្រកាន់មម ប្រកាន់មមនៅក្នុងហ្នឹងអាហ្នឹងអធិមកខៈមមចឹងហ្មងអត់កែកើតទេអាផ្កាប់មុខហ្នឹងមកខៈហ្នឹងងប់ហ្មងងប់ហ្នឹងអីមួយ គឺថាកែមិនកើតតែហ្មងជាលក្ខណៈអធិមកខៈហើយយើងច្រឡំជាមួយនឹងសទ្ធាសទ្ធាក៏អាចប្រើថាជឿជាក់ចឹងដែរប៉ុន្តែ នៅក្នុងលក្ខណៈហេតុផលគួរជ្រះថ្លាសទ្ធាមួយយ៉ាងទៀតប្រាច់ប្រែថាភក្តីភាព ដូចយើង loyalty អាភាពស្មោះត្រង់ឬក៏ទុកចិត្តដែលយើងច្រឡំជាមួយនឹងពាក្យអធិមកខៈហ្នឹងហើយយើងប្រែមកថាជឿជឿហ្នឹងជឿហ្នឹងក៏វាអត់ខុសទេប៉ុន្តែយើងត្រូវយល់ន័យវាឲ្យបានអាមិនបើវានៅជាប់ជាមួយនឹងពាក្យជឿហ្នឹងដែរហើយដែលហៅថាជឿដែលមានហេតុផលដោយសារវាត្រូវ balance ជាមួយនឹងបញ្ញាហើយដែលអាចប្រែថាជឿបានហ្នឹងគឺជាសទ្ធារបស់ពុទ្ធជន ពីព្រោះបទជនមិនអាចតន់មានបញ្ញាឃើញ all thing SDR ទេហ្នឹងហើយពីព្រោះមិនដែលតន់ពលត្រូវសច្ចធម៌ដោយភ្នែកគឺធម្មចក្រទេ អញ្ចឹងការជឿទុកចិត្តឧទាហរណ៍បើសិនជាអត់សធាទេណាណាអត់ជឿទុកចិត្តពីអាភិបទុកចិត្តឬក៏ការជឿទុកចិត្តនឹងទេក៏មិនងាយបានស្ដាប់នរណាម្នាក់ដែរណា ឧទាហរណ៍ដូចពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តមកប្រោសបញ្ញវគិបញ្ញវគិអត់ជឿថាព្រះអង្គត្រាស់ដឹងទេអញ្ចឹងពីព្រោះអីខណៈដែលបញ្ញវគិនៅបំរើព្រះអង្គនឹងព្រះអង្គអត់ឆានអីធ្វើទុក្ករកិរិយាឆានតិចទៅតិចទៅរហូតដល់អត់ក្រោយមកព្រះអង្គឆានវិញដល់ឆានវិញពួក ញ្ញវគិហ្នឹងក៏គិតថាខំអត់ប៉ុណ្ណឹងផងមិនបានត្រាស់ផងមុំតែឆាន់វិញអញ្ចឹងខឹងចេញពីព្រះអង្គមកដល់ពេលព្រះអង្គមកក៏គិតគ្នាថា យើង គុំគោរពបកោដំទៀតប៉ុន្តែណាស់ហើយធ្លាប់និស័យសិស្សគ្រូយើងគ្រាន់តែរៀបអាសនៈទុកទៅ ប៉ុន្តែឃើញព្រះអង្គមកទៅវាភ្លេចទៅណាមនោចេតនាវាកើតឡើងវិញក៏គោរពចេះចេះចេះចេះប៉ុន្តែអត់តន់ទុកចិត្តអត់តន់ជឿថាព្រះអង្គត្រាស់ទេណានៅក្នុងន័យនឹងព្រះអង្គប្រាប់ថាតថាគតត្រាស់ដឹងហើយគាត់នៅទីទៅឡើយ ទេហើយព្រះអង្គបញ្ជាក់ថាពីមុនតថាគតដែលនិយាយថាតថាគតបានត្រាស់ទេ អង្កលធ្វើទុក្ករកិរិយាធ្វើស្អីស្អីពីមុន តាំងពីតូចមកតថាគតដែរនិយាយកុហកទេអូមែនព្រះអង្គអត់ដែរនិយាយកុហកទេក៏ជឿទុកចិត្តថាព្រះអង្គត្រាស់ឲ្យបានព្រះអង្គនិយាយហ្នឹងវាសមហេតុផល លក្ខណៈហ្នឹងជឿឃើញទេជឿទុកចិត្តនឹងជាសទ្ធាបើអត់មានអសទ្ធាជឿទុកចិត្តកន្លែងហ្នឹងទេអត់គួយស្ដាប់ទេអញ្ចឹងបានជាអាត្មាថាសទ្ធាប្រែថាជឿនឹងវាអត់ខុស ប៉ុន្តែជឿនៅក្នុងលក្ខណៈល្អជឿជាក់នៅក្នុងហេតុផលមួយប៉ុន្តែសួរថាច្បាស់100%នៅច្បាស់ថាពពុទ្ធត្រាស់ដឹងធូរអីនឹងដឹង នៅថានៅ ទេគណៈនោះអត់បានស្ដាប់ទេប៉ុន្តែព្រះអង្គគ្រាន់តែលើកហេតុផលថាតថាគតបានត្រាស់ដឹងហើយគាត់នៅមានមន្ទិលសង្ស័យហើយព្រះអង្គបញ្ជាក់ទៀតថាតើតាំងពីតូចរហូតមកដល់នេះ អ្នកស្គាល់តថាគតស្រាប់ហើយថាតើ តថាគតដែលនិយាយកុហកអត់ដែលនិយាយថាតថាគតត្រាស់ដឹងអត់ថាអត់ទេអញ្ចឹងបើព្រះអង្គថាត្រាស់ដឹងប្រកាសជាត្រាស់ដឹងហើយប៉ុន្តែមិនតាន់ដឹងថាធัวនឹងស្អីឡើយតែទុកចិត្តអាហ្នឹងអាចប្រហែលថាជឿបានណាកន្លែងហ្នឹងហ្នឹងតែមិនតាន់ដឹងថាត្រាស់ដឹងត្រាស់ដឹងអីក៏ដាក់ចិត្តស្ដាប់អញ្ចឹងឯងបានជាព្រះអង្គត្រាស់ថាទ្វារនៃព្រះនិព្វានបើកហើយ សត្វដែលមានដៃគឺសទ្ធាដែលមានសោតៈនេះចូលបញ្ចេញនៅដៃគឺសទ្ធាមកចុះមានន័យថាផ្ដាល់នៅការទុកចិត្តបានអង្គុយស្ដាប់កើតអាការទុកចិត្តជឿជាក់នឹងឯងដែល ជាសទ្ធាលោកិយៈសទ្ធានឹងសទ្ធាលោកិយៈហើយបើបើដល់អរិយសច្ចៈធัวហើយចាំបាច់យកដៃមកស្ដាប់ទៅស្អីទៀតដល់តែពលត្រូវធัวនោះគឺជាសទ្ធារបស់អរិយបុគ្គល ហ្នឹងហើយអាហ្នឹងមិនបាច់ទុកចិត្តពីណាទៀតទេមិនបាច់ជឿពីណាទៀតទេអញ្ចឹងហើយបាន ជាសទ្ធានឹងលោកត្រូវ ថ្លឹងជាមួយនឹងបញ្ញាណាដើម្បីកុំឲ្យវាបាសអាត្មាធ្លាប់សរសេរហើយបង្ហោះដាក់រូបតែសទ្ធាខ្លាំងពេកវាផ្លត់ទៅរកអធិមកខៈហ្នឹងវាអត់វាអត់មានបញ្ញានឹងជាចង្កូតអឺហើយបើថា មានតែបញ្ញាចេះពិចារណាពិចារណាពិចារណាអត់មានសទ្ធាអត់មានការទុកចិត្តឬក៏មិនអោយតម្លៃនរណាម្នាក់ដែលថាអាចចេះផ្ដល់យោបល់ឲ្យយើងបានទេមនុស្សនឹងមានះវាទៅជាមានះទៅឆ្ខុយតែឯងទៅឈប់ស្ដាប់ពីណាមក គេសឹកគ្រោះថ្នាក់ទាំងអស់ធัวនឹងល្អក៏មិនល្អដែរបើកាលណាវាអត់មានទំងន់សង្កត់គ្នាចឹងបាន ជាសទ្ធានិងបញ្ញានឹងក្នុងធម៌លោកឧបមាដូចជាជើង ពីរចឹងណា តែដើរជើងមកខាងខ្លាំងពេកហត់តិចទៅវាអត់ខ្លាំងដែរបាក់ស្រឹបហ្មង តែបើថាវាមានទាំងពីរហ្នឹងអាចទៅបានឆ្ងាយសទ្ធានិងបញ្ញាវិរិយៈនិងសមាធិមានសតិនឹងជាគ្រឿងវាស់ដឹងឋានៈធ្ងន់ណាស្រាលអញ្ចឹងបានរាល់ថ្ងៃហ្នឹង ទៅខឹងតែរឿងសទ្ធាប្រែទៅជឿនឹងឯងប៉ុន្តែត្រូវយល់ថាពាក្យមនុស្សកំណត់ ប្រើមិនមែនសច្ចធម៌ទេបើយើងបើឆ្លោះគ្នាត្រឹមតែពាក្យហ្នឹងមានន័យថាយើងអត់យល់សច្ចធម៌ដូចជាសទ្ធាហ្នឹងក៏ក៏គណពាក្យដែលពពុទ្ធដាក់ចឹងទៅប៉ុន្តែសភាវៈវាស្អីព្រះអង្គមិនមែនឲ្យយើងជាប់នឹងពាក្យទេព្រះអង្គឲ្យយើងចូលទៅដល់សភាវៈវាជាស្អីវាជាស្អីចឹងណាឧទាហរណ៍ថាបើយើង ប្រែជាបាលីយើង ប្រើពាក្យថាសទ្ធាអញ្ចឹងទៅបើប្រែជាអឺខ្មែរយើងអាចប្រែច្រើនយ៉ាង ប្រែថាការជឿជាក់ការទុកចិត្តទៅលើអ្វីមួយយ៉ាងឃើញទេអឺអង់គ្លេសគេហៅប្រើពាក្យជឿការគេប្រើថា believe ទៅជឿការគេប្រើថា confident អញ្ចឹងទៅ ប្រែអីប្រែទៅប៉ិនសម្គាល់សំខាន់អានឹងស្អីគេសំខាន់អានឹងស្អីគេទេមិនមែនសំខាន់អានឹងថាម៉េចទេអញ្ចឹងណា សំខាន់អានឹងស្អីគេការឃើញធัวមិនមែនជាប់ត្រឹមពាក្យទេបើយើងជាប់ត្រឹមពាក្យឆ្លោះគ្នាស្អីគេសទ្ធានឹងអញ្ចឹងបានគេឲ្យរៀនអំពីលក្ខណៈតិចតុកៈនៃអង្គធัวមួយមួយតើសទ្ធាមានលក្ខណៈម៉េចដល់ពេលយើងរៀនអឺសទ្ធានឹងសទ្ធាវាមានលក្ខណៈ ដូចជាជាកម្លាំងចលករមួយដែលជំរុញសម្បយុទ្ធធននឹងឲ្យស្ទុះទៅឲ្យក្រៀកចេញឲ្យក្រៀកចេញអំពីអកុសលអញ្ចឹងណាអានឹងយើងទៅរៀនអានឹងទៀតលក្ខណៈវាឲ្យយល់ពីលក្ខណៈអញ្ចឹងហើយលោកលើកឧទាហរណ៍ថាដូចជាមេតបអញ្ចឹងសធាសធានឹងដូចជាជាមេតបអញ្ចឹងមានកម្លាំងរុញឲ្យទៅមុខ ជំរុញឲ្យទៅមុខឲ្យមានសភាពក្លាហាននិងសទ្ធាណាឧទាហរណ៍ថាឥឡូវអឺដល់ម៉ោងស្ដាប់ធัวតាមពិតយើងអត់មានរវល់អីច្រើនទេតែចិត្តហ្នឹងចង់តភាករឿងនេះរឿងនោះអីចឹងឯងគេអាចិត្តហ្នឹងអកុសលវាជាប់ជាពាក់ជាមួយរឿងជាមួយស្អីស្អីគឺចិត្តជាប់ជាពាក់វានៅក្នុងលក្ខណៈលោភៈចេញពីអាហ្នឹងអត់រួចទេ ប៉ុន្តែបើយើងមានសេចក្តីជ្រះថ្លានឹងធម៌សទ្ធានឹងវាមានលក្ខណៈរុញច្រានចិត្តនឹងឲ្យវាផុតអំពីអាស្អីដែលកំពុងជាប់ជាពាក់នឹងជាសទ្ធា តែវាអត់មានចកោទេណាចឹងបានត្រូវការបញ្ញា លោកលើកអឺឧទាហរណ៍មួយយ៉ាងទៀតហ្នឹងដូចមេតបដែលដែលនាំកូនតបឆ្លងទៅត្រើយមកខាង នៅត្រើយហ្នឹងវាមានឆ្លាមវាមានកពើវាមានស្អីស្អីចឹងអញ្ចឹងបើសិនជាឆ្លងទៅនឹងវាគ្រោះថ្នាក់មេតបនឹងចេះវេទមន្តបកែកាន់ដាវក៏លោតទុកកាប់ឆ្លាមកាប់អីងាប់អស់ទៅក៏ឲ្យកូនតបឆ្លងទៅឆ្លាមនឹងជាស្អីឆ្លាមនឹងជាតួកិលេសជាតួជាប់ចម្ពាក់ជាតួស្អីស្អីហ្នឹងអញ្ចឹងដែលកាត់ផ្ដាច់តួកាត់ផ្ដាច់ស្អីឲ្យវាទៅមុខបានហ្នឹងគឺសទ្ធា ហើយដល់អាត្មាយកមកឧទាហរណ៍វិញ ថាសទ្ធាមានលក្ខណៈដូចជា energy របស់កម្លាំងរបស់ម៉ាស៊ីនអញ្ចឹងយើងជាប់ផងផងនៅក្នុងកិលេសនៅក្នុងអីអញ្ចឹងគឺវាវាវាមានកម្លាំងមួយរុញតួឡាហ្នឹងឲ្យទៅមុខប៉ុន្តែបើវាទៅហើយអត់មាន ស្អីតម្រង់វាទៅចូលព្រៃទៅវាទៅណាទៀតទៅប៉ុន្តែគុណសម្បត្តិរបស់វាអត់មាន ជាទោសទេវាធ្វើមិនរើឲ្យផុតពីភក់ហ្នឹងតែវាមានភ្នែកទេ វាអត់មានភ្នែកទេសធានឹងអត់មានភ្នែកទេវាគ្រាន់តែទំមុខចឹងទៅប៉ុន្តែបើទៅមិនស្រួលខុសហើយឧទាហរណ៍ថាដំបងជួបលោកមួយអង្គមើលទៅសភាពរៀបសារពាក្យសម្ដីក៏ល្អការសង្រួមក៏ល្អការសម្ដែងធัวក៏ល្អអញ្ចឹងយើងជាប់ត្រឹមប៉ុណ្្នឹងយើងជ្រះថ្លាយើងទុក ចិត្តថាលោកជាមនុស្សល្អណាសធានឹងឃើញវាជ្រះថ្លាបានជាប្រកេនចហានហ្នឹងបើសិនជាមិនពេញចិត្តនឹងអាកន្លែងហ្នឹងមិនទុកចិត្តអាកន្លែងហ្នឹងអត់ប្រកេនចហានអត់គ្រប់គ្រងទេប៉ុន្តែបើវានៅ ត្រឹមប៉ុណ្ណឹងអត់មានបញ្ញាដើម្បីពិចារណាផ្ទៀងផ្ទាត់ពាក្យលោកនិយាយហើយនឹងកាយវិការវាសំគ្នាអត់វាឈប់គិតគិតចប់ត្រឹមប៉ុណ្ណឹងថាលោកហ្នឹងល្អហើយធ្វើអីធ្វើ គឺថាលោកហ្នឹងល្អអាណានិយាយអីក៏លោកហ្នឹងល្អដែរអាហ្នឹងវាលែងជាសទ្ធាហើយ វាទៅជាអធិមកខៈឃើញទេចឹងມັນធម៌មានលក្ខណៈដាច់ដាច់ដាច់ដាច់ដាច់ពីគ្នាឲ្យតែយើងសង្កេតវានៅ ក្នុងជីវិតយើងនឹងឯងហ្នឹងហើយអញ្ចឹងបានការជឿហ្នឹងវាមានពីរជឿខុសហើយនិងជឿត្រូវអាមិនបាននិយាយថាមានជឿត្រូវដែរឧទាហរណ៍ដូចដូចលើកពីបញ្ញវគិមិញអញ្ចឹង ក្រោយពេលដែលពិចារណាហេតុផលបានជឿជាក់ថាអឺអញ្ចឹងមែនមិនបាននៅប្រើពាក្យជឿថាយើងអត់តន់ឃើញទៅដល់បាតខាងក្រោយនឹងមែនទេទេបានជាហៅថាសទ្ធាជាលោកិយៈពីព្រោះបុគ្គលដែលយើងជឿជាក់នឹងអាចប្រែប្រួលថ្ងៃណាមួយដែលយើងធ្លាប់គិតថាបុគ្គលនឹងវាត្រឹមត្រូវបុគ្គលនឹងវាអស្ចារ្យគេណាហើយដល់ពេល យើងវាឈប់ពិចារណាទៅជាប់ហ្នឹង ចង់បុគ្គលនឹងធ្វើអីខុសក៏ទៅចឹងធម្មតា វាវាជាប់ហើយវាទៅជាអធិមកខៈបាត់ហើយតែបើនៅ ត្រឹមលក្ខណៈសទ្ធា បញ្ញានៅជួយ បានណាបញ្ញារបស់យើងហ្នឹងបញ្ញារបស់យើងនៅ ជួយតម្រង់វាបានហ្នឹងហើយសទ្ធាគ្មានភ្នែកទេចឹងបានចំណាអាត្មាប្រៀបថាសទ្ធាដូចជា energy land power របស់ឡានវារុញឲ្យទៅមុខចឹង ប៉ុន្តែអត់ចង្កូតចូលព្រៃបញ្ញាដូចជាចង្កូតចឹងនឹងអាចចាប់បានខ្លះហើយលើយើងទៅប្រកាន់អីសទ្ធាប្រហែលតែជឿមិនបានប៉ុន្តែជឿនឹងវាមានពីរលក្ខណៈអញ្ចឹងអាចជឿឈប់គិតអីនោះជឿដោយទឹកថេនោះអានឹងបានជាអធិមកខមិនមែនសទ្ធាទេពីព្រោះសទ្ធាជាសោបនៈធរត្រូវដឹងថាសទ្ធាជាសោបនៈធរ សទ្ធាមិនដែលកើតជាមួយនឹងអកុសលឡើយសទ្ធាណាមិនដែលជឿខុសទេហ្នឹងហើយជាលក្ខណៈជឿប៉ុន្តែជឿលក្ខណៈហេតុផលអញ្ចឹងទៀតសំបីតែតែជឿក្នុងលក្ខណៈខុសតែ ជាលក្ខណៈសទ្ធាដែរឧទាហរណ៍ដូចថ្មនិយាយមកអញ្ចឹងយើងវិនិច្ឆ័យត្រឹមពាក្យល្អសម្ដីល្អក៏យើងជ្រះឡាទុកចិត្តថាគាត់នឹងជាមនុស្ស ល្អយើងក៏បូជាទៅដោយសេចក្តីជ្រះថ្លាអត់មានចង់បានអីពីគាត់ទេណាអត់មានចង់បានអីទេដោយយើងយល់ថាអភិក្ខុនឹងកាយវិការលោកល្អលោកបដិបត្តិតាមវិន័យល្អយើងមើលអានឹងយើងឃើញអ្វីដែលយើងឃើញឃើញថាល្អអញ្ចឹងព្រោះធ្លាប់ស្ដាប់មកថាពាក្យសម្ដីល្អកាយវិការល្អអានឹងជាសិលឃើញទេយើងជួបម្ដងពីរដងយើងមានដឹងអីទាំងអស់ប៉ុន្តែ ជ្រះថ្លាហើយក៏យើងបូជា ចំពោះសេចក្តីល្អនឹងដែលយើងឃើញនឹងប៉ិនបុគ្គលនឹងទ្រិកទេ បុគ្គលមកនិយាយនឹងធ្វើទេសម្ដែងនឹងក៏ធ្វើដែរតែលក្ខណៈនឹងចិត្តយើងវាល្អណាយើងជឿជាក់ថាបុគ្គលនឹងល្អយើងក៏ថ្វាយបង្គំទៅ ខណៈនឹងសួរថាសទ្ធាទេសទ្ធា យើងជឿជាក់ថាបុគ្គលនឹងល្អ ហើយយើងថ្វាយបង្គំបូជាចំពោះសេចក្តីល្អដែលយើងឃើញជាសទ្ធាដែរទោះបីជារឿងនោះមិនពិតក៏ដោយពីព្រោះអីគណៈដែលយើងថ្វាយបង្គំនេះយើងអត់មានចង់បានអីពីលោកនឹងទេយើងផ្ដោតតែទៅលើអ្វីដែលល្អដែលយើងឃើញគណៈនឹងសោបនៈធัวកើតឡើងបុគ្គលនឹងកុហករឿងទោសរបស់បុគ្គលនឹងអញ្ចឹងណាដូច្នេះសទ្ធាដំបូងនឹងគឺត្រឹមឃើញត្រឹមឮដោយនេះដោយភ្នែក ដោយតិចនឹងហើយដោយការគិតហេតុផលអីមុំមុំអញ្ចឹងក៏ជឿទុកចិត្តអញ្ចឹងបានជាអ្នកប្រែខ្លះលោកប្រែសទ្ធានឹងប្រែថាភក្តីភាពក៏បានដែរប៉ុន្តែឥឡូវបញ្ចូលទៅទៀតថាស្អីជាលក្ខណៈពលត្រូវលក្ខណៈពលត្រូវក៏មិនមែនសទ្ធាលក្ខណៈពលត្រូវនៃសច្ចធម៌គឺបញ្ញាបើយើងយកសទ្ធាទៅប្រែថាពលត្រូវបាត់ វត្តមានបញ្ញាហើយបញ្ញាមានឈ្មោះថាជាធម្មចក្ខុធម្មចក្ខុមិនមែនសទ្ធាទេសទ្ធានឹងគឺដឹកនាំសម្ពយុទ្ធធម៌រហូតដល់ខឿននៃអរិយមគ្គណាដល់ខឿននៃអរិយមគ្គប្រៀបដូចជាឡាននឹងជូនយើងទៅដល់ជើងចិនដើនៃអរិយមគ្គហ្នឹងហើយអញ្ចឹងឡាននឹងនៅត្រឹមហ្នឹង ហើយដល់ទៅឃើញនៅសច្ចធម៌ពិតប្រកបគឺបញ្ញាបញ្ញាបញ្ញាទើបជាធម្មជាតិពលត្រូវដូចអរិយបុគ្គលទាំងឡាយខ្លះដែលលោកឧទានឡើងថាអដ្ឋិនិសរណងលោកេការរលាស់ខ្លួនចេញចាកលោកនេះ មានពិតប្រកបញ្ញាយមេសុផុសេតੰ ខ្ញុំបាន ពលត្រូវព្រះនិព្វានហ្នឹងដោយបញ្ញារបស់ខ្ញុំឃើញទេបញ្ញាជាធម្មជាតិពលត្រូវមិនមែនសទ្ធាប្រែតែពលត្រូវទេធម្មជាតិដែលពល ត្រូវសច្ចធម៌ឃើញសច្ចធម៌ជាធម្មចក្រជាទស្សនៈសម្បត្តិសិតតែជាគុណសម្បត្តិរបស់ បញ្ញាប៉ុន្តែបានកម្លាំងពីសទ្ធាហ្នឹងណាដូចឡានអញ្ចឹងបើអត់មានសទ្ធានឹងទេកាច់តែចកោតវាមិនទៅមុខវាមិនទៅមុខទេ ប៉ុន្តែត្រង់ផ្លូវដោយសារបញ្ញាដោយសារបញ្ញាតែបញ្ញានោះកើតមកដោយការស្ដាប់ការគិតនិងការចម្រើនភាវនានឹងចឹងដល់ពេល លោកកើតធម្មចក្រខហើយ នៅ ក្នុងគាថាមួយព្រះអង្គសម្ដែងថាសទ្ធាយតរតិអោខាំង ឆ្លងអន្លង់បាន ដោយសទ្ធាមិនមែនសទ្ធាបុថុជនទេណាសទ្ធាសោតាបណ្ណបុគ្គលពីព្រោះមានធម្មចក្ខុនឹងឃើញច្បាស់ហើយនៅក្នុងប្រអប់នឹងមួយច្បាស់ចេះនៅពេលហ្នឹងសទ្ធានឹងអត់ប្រែតែជឿទៀតទេអត់មានប្រែតែជឿជាក់អត់មានប្រែតែទុកចិត្តអត់មាន ប្រែតែអីទៀតទេប្រែថាប្រកបច្បាស់ ប្រែថាប្រកបច្បាស់ដែលអង់គ្លេសគេប្រែថា confident អីហ្នឹងប៉ុន្តែប្រែថាច្បាស់ហើយណាច្បាស់ហើយសទ្ធាហ្នឹងមានន័យអញ្ចឹង never change អត់មានយ៉ាងនេះយ៉ាងនោះទៀតទេហៅថាសុបតិតិតសទ្ធាសទ្ធាមមសទ្ធានឹងពីព្រោះអីពីព្រោះធ្លាប់បើកភ្នែកឃើញតែស្អីជាស្អីហើយក្លាក់បើកភ្នែកគឺបញ្ញា បានសទ្ធារបស់លោកលែងញាប់ញ័រហៅថាសុបតិដ្ឋិតសទ្ធាសទ្ធាដែលច្បាស់លាស់សទ្ធាប្រកបពជា មិនមែនជាចលៈសទ្ធាទេសទ្ធាបធជននេះជាចលៈសទ្ធាមានតែកម្រើកម្ដងចេះម្ដងចោះ ស៊ីសវសរឿនលោកគ្រូចិត្តខ្ញុំងាយនឹងរន្ធត់ភ័យខ្លាចចំពោះរឿងដែលកើតគួរអប់រំចិត្តបែបណាស្ដាប់យល់សិនដំណើរចិត្តយ៉ាងម៉េចរឿងភ័យខ្លាចនេះវាមានសមុទ្ឋានរបស់វាយ៉ាងគៀកគឺតណ្ហាអញ្ចឹងបើសួរមើលអ្នកណាមួយដែលអត់ខ្លាច ទាំងអស់គ្នាហ្នឹងអ្នកណាមួយដែលអត់ខ្លាចដែលនិយាយក្លាហានក្លាហានតាម Facebook អីអញ្ចឹងឲ្យស្មោះត្រង់ឆ្លើយឲ្យស្មោះត្រង់នឹងចិត្តខ្លួនឯងតើនៅខ្លាចអត់អញ្ចឹងបានមានអាចារ្យក្មេងម្នាក់វាអត់ស្គាល់អត់ស្គាល់ពីប្រភពខ្លាចហ្នឹងណាអញ្ចឹងបានបុគ្គលដែលអត់ខ្លាច ជាព្រះរហន្តណាបានឈប់ខ្លាចជាតាតិណូតាតិណូមានន័យអស់ខ្លាចហេតុអីបានអស់ខ្លាចថាអស់តណ្ហា អស់តណ្ហាបានជប់ខ្លាចតណ្ហាគឺជាប្រភពនាំឲ្យខ្លាចស្គាល់ច្បាស់អញ្ចឹងណាអាតាំងពីច្បាស់ធម៌នឹងវាច្បាស់ច្បាស់ធម៌នៅក្នុងខ្លួនឯងហ្នឹងអាតណ្ហាអាស្អីស្អីហ្នឹងយើងមើលឃើញតែក្នុងខ្លួនយើងហ្នឹងហើយយើងសិក្សាពីកម្រិតបុគ្គលមកមិនបាច់មកអួតអញជាមនុស្សល្អអញជាមនុស្សអស់អញអញជាមនុស្សឯងមិនបាច់អួតទេអាចអួតទេអាត្មាឃើញដល់កលៀននោះ ហើយឧទេកម្រិតបុគ្គលព្រះអង្គចែកច្បាស់មិនរឿងព្រះអង្គចែកឲ្យយើងសិក្សាទៅវាឃើញនៅក្នុងខ្លួនយើងនឹងតែម្ដងយើងបានតែបត់ពិចារណាច្រើនឃើញហេតុផលច្រើនប៉ុន្តែឲ្យអស់ពូជខ្លាចនឹងមកអត់មានទេអត់មានទេពុទ្ធជនណាដែលអស់ខ្លាចអរិយបុគ្គលនៅមានភ័យនៅមានខ្លាចដែរនឹងអរិយបុគ្គលថ្នាក់ក្រោមនៅយំនៅអីដែរនឹងអីទម្រាំតែយើងពុទ្ធជននឹងធ្វើម៉េចឲ្យវាបាត់ខ្លាច ប៉ុន្តែគ្រាន់តែថាការរៀនពិចារណាទទួលស្គាល់ការពិតម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចទៅ វាធ្វើឲ្យ ថ្នឹកខាងការយល់ដឹងស្មារតីពីស្មារតីរបស់យើងហ្នឹងសតិរបស់យើងវារលឹកលឿនលឿនលឿនលឿនលឿនទៅទោះបីខ្លាចក៏វាថយគ្រាន់តែថយឯងឬក៏រវះសតិហ្នឹងវារវះសំបីអ្នកដែលសម្លាប់ខ្លួនក៏មិនមែនបានន័យថាខ្លាចឈប់ខ្លាចស្លាប់ដែរមិនមែនទេមិនមែនឈប់ខ្លាចស្លាប់ទេ អញ្ចឹងបានគាត់រកវិធីស្លាប់ណា ដែល ងាយហើយឆាប់គាត់ខ្លាចឈឺនោះមិនអត់ខ្លាចស្លាប់ទេហើយបងប្អូនទាំងអស់ដែលនិយាយខ្លាហានខ្លាហានហ្នឹងក៏មិនមែនមិនខ្លាចស្លាប់ដែរចង់ដឹងមើលតែប៉ុណ្ណេះដឹង បើកឡានបើកឡាននោះគឺប្រឆិតរបកបន្តិចមក20គ្រប់គ្នាឥឡូវស្លភ្នែកគ្រប់គ្នាឥឡូវវាមានពូជខ្លាចនឹង វានៅតែតណ្ហា នៅមានតែលោភៈនៅ មានខ្លាចត្រូវតែមាន ព្រួយត្រូវតែមានជាធម្មតាឧទាហរណ៍ថាទូរស័ព្ទយើងស្រឡាញ់បើយើងឈប់ជាប់នឹងវាឈប់ព្រួយនឹងវាហើយតែបើនៅជាប់នឹងវាព្រួយនឹងវាស្អីក៏ដោយរូបកាយយើងក៏ដោយផ្ទះសម្បែងក៏ដោយភ័យនឹងមិនមែនភ័យតែចំពោះខ្លួនទេឧទាហរណ៍ថា គឺបាញ់អាបេវឹបមកក្បែរផ្ទះយើងហ្នឹងយើងនៅឯក្រៅនោះទៅហ្នឹងភឹងហ្នឹងក្បែរផ្ទះយើងឬក៏មើលទៅមកដុំផ្ទះយើងហ្នឹងឃើញភ្លើងឆេះអាចិត្តនេះនឹកគិតផ្ទះអញហើយយ៉ាងគេនេះអញជាប់របស់អញបើអញរឿងអីមិនភ័យអាអាហ្នឹងក៏ភ័យដែរឥឡូវឧទាហរណ៍ទៅគេថាអូ ឆេះបតុមចេះដីហើយបាក់បតុមចេះដីគាត់នៅតែខ្វល់ដូចគ្នាហ្នឹងវាជាប់ថានឹងបើអញអ្នកធ្វើដែរហ្នឹងនិយាយត្រង់អញ្ចឹងប៉ុន្តែបើឃើញឯណាឆេះឯណាផ្សេង ទេវាខណិតសង្វេគអូយអាណិតណាស់អីអាប៉ុន្តែមិនព្រួយប្រមាណទេហើយនេះព្រោះវាអត់ជាប់ជារបស់អញអញ្ចឹងភ័យព្រួយមកពីជាប់ជាប់ច្រើនភ័យច្រើនជាប់តិចភ័យតិចអត់ជាប់លែងភ័យស្អីគេដែរ ចុះលោកឲ្យស្មោះត្រង់នឹងខ្លួនយើងទៅទាំងអស់គ្នានឹងអ្នកចេះធัวក្តីមិនចេះធัวក្តីអស់ជាប់នៅថានៅទេដល់រាបណាអ្នកអាចជាប់នឹងអញហ្នឹងណាពាក្យថាអញហ្នឹងបើសោតាបត្តិមៈមិនតាន់កើតទេណាអញនៅទាំងអស់អាធัวប្រកាន់ថាអញហ្នឹងនៅទាំងអស់ក៏នៅពេលខ្លះយើងចេះវិធីគិតឬក៏រហូតដល់ទៅវិធីនិយាយចេញចេញចេះអាហ្នឹងជាថាទៅទេ ប៉ិនសភាពពិតវានៅដូចយើងគ្រាន់តែដឹងថាយើងឈឺអញ្ចឹងមានតន់ជាណាឈឺអញ្ចឹងយើងត្រូវធ្វើអញ្ចេះយើងត្រូវជឿចុះប៉ុន្តែវាក្រាន់បើជាងអ្នកអត់ឈឺតែប៉ុណ្ណឹងអះក្រាន់បើជាងអ្នកឈឺហើយអត់ដឹងឈឺប៉ុន្តែរឿងសំខាន់មួយទៀតនោះដឹងថាឈឺរួចមកដឹកហើយក៏គិតថាខ្លួនឯងជាទាំងដែលខ្លួនឯងនៅឈឺអាហ្នឹងបញ្ហាមួយទៀតមានមានដំណាក់កាលទី1ដែលគួរឲ្យអាសូរបំផុតនោះអ្នកឈឺដែលមិនដឹង ថាខ្លួនឈឺ ណាអ្នកឈឺដែលមិនដឹងថាខ្លួនឈឺអានឹងពិបាកព្រោះគាត់អត់ដឹងថាខ្លួនឈឺផងទី2គ្រាន់តែដឹងថាខ្លួនឈឺមានពលឺខ្លះហើយ ថាត្រូវព្យាបាលយ៉ាងម៉េចត្រូវថ្នមខ្លួនយ៉ាងម៉េចប៉ុន្តែដល់បានលេបថ្នាំបន្តិចបានបើបន្តិចក៏សន្មត់ថាខ្លួនជាទាំងដែលរោគនៅមានឈប់តមឈប់អីសន្មត់ថាអញជាហើយទាំងដែលរោគនៅមានអាហ្នឹងតំបន់គ្រោះថ្នាក់ចិត្តមកដល់ហើយដូចអ្នកកើតតំណោមផ្អែមអញ្ចឹង គ្រោះថ្នាក់ណាស់នៅពេលដែលមានទឹកនោមផ្អែមហើយយើងអត់ដឹងថាខ្លួនឯងកើតជំងឺទឹកនោមផ្អែមពីព្រោះយើងពិសាអត់តមយើងអត់ហាត់ប្រាណយើងអត់តមឃើញទេគ្រោះថ្នាក់ប៉ុន្តែនៅពេលដែលដឹងថាខ្លួនមានទឹកនោមផ្អែមហើយមានសង្ឃឹមខ្លះថា ជំងឺនឹងអាចស្រាកដោយសារអីយើងទៅជួបពេទ្យទៅពេទ្យប្រាប់ថាអាហារនេះវាវាឡើងកូលេស្តេរ៉ុលច្រើនវា វានាំឲ្យជាតិស្ករឡើងច្រើនយើងអត់ពិសារហ្នឹងហើយយើងត្រូវពិសារណាដែលវាជំនួយដល់សុខភាពនឹងឲ្យតែដឹងថាខ្លួនឯងនៅឈឺប៉ុន្តែបានស្រួលខ្លួនបន្តិចក៏គិតថាលេងអីទៅផឹកស្រាវិញទៅទៅវិជាវិញទៅព្រោះគិតណាគិតថាខ្លួនអញជាហើយនេះអានឹងវែងធំដូចជាកិលេសទាំងឡាយមានសកាយតិដ្ឋិដែលប្រកាន់ថាមានខ្លួនមានអញនឹងជាដើមហ្នឹងណា ខ្លួនឯងកំពុងតែនៅមានហើយយល់ថាខ្លួនឯងវាអស់អាអញនឹងហើយអានឹងគ្រោះថ្នាក់ដូចជាងឺតនោមផ្អែមដែលវាអត់តន់ជាហើយសន្មត់ថាខ្លួនឯងជាផឹកលែងរើសអញ្ចឹងហើយអាតនឹងពិបាកនិយាយប្រាប់ជាងអ្នកដែលអត់តន់ដឹងខ្លួនទៀតណាអ្នកដែលសន្មត់ថាខ្លួនឯងជាបយលមិនក៏ងាពួកគាត់ អាស៊ូមអញ្ចឹងហើយគាត់សន្មត់អញ្ចឹងហើយថាខ្ញុំជាហើយទាំងដែលរោគនៅ ក្នុងខ្លួននៅឡើយអានឹងគ្រោះថ្នាក់ គ្រោះថ្នាក់ ជាង អ្នកដែលមិនតាន់ដឹងថាខ្លួនឈឺទៀតព្រោះអ្នកមិនតាន់ដឹងថាខ្លួនឈឺអានឹងមកពីគាត់អត់ដឹងមែនថ្ងៃក្រោយគាត់ដឹងគាត់ប្រយ័ត្នហើយតែអ្នកដែលដឹងហើយឈប់ស្ដាប់គេក៏សន្មត់ដោយខ្លួនឯងស្រួលខ្លួនបន្តិចហើយក៏សន្មត់ថាជាយើងទៅផឹកនេះផឹកនោះវិញតាមតែចិត្តខ្លួនយើងទៅអានឹងគ្រោះថ្នាក់ គ្រោះថ្នាក់មួយទៀតដូចរឿងកិលេសចឹងច្រឡំពិខុសម័យព្រះក៏មាន អ្នកច្រឡំគុណធម៌ចឹងដែរគិតថាអូខ្លួនអស់កិច្ចឯងអញអស់ហើយព្រោះអស់កិលេសអស់អីហើយអញ្ចឹងឈប់ធ្វើអីអាហ្នឹងពិបាកដូចអ្នកធ្លាប់បួសដល់ច្រើន បាក់បដៅបាក់និយាយតែនិយាយក៏ថាកុំបដៅអញអញបួសពុកពហិ2 3ហើយចុះពុកពហិ10ក៏ដែរតើអត់រៀនអត់ចម្រើនវាមាន ចេះស្អីវា ទួរលេខបួសយូហ្នឹងវាមិនមែនអីសំខាន់អត់មានសំខាន់អីទេអញ្ចឹងបាននៅក្នុងវិន័យយើង ដឹងថាការគោរពគ្នាតាមភាសាហ្នឹងវាជារឿងមួយបួសមុនបួសក្រោយវាជារឿងមួយគោរពគ្នាអញ្ចឹងក៏ប៉ុន្តែណាមកកន្លែងមួយទៀតនៅក្នុង ស្អីចលវៈបើយើងល្ងងទេ ណា ទាំងធោទាំងវិន័យនឹងល្ងងទេបួស100ភាសាក៏ដោយ ហើយភិក្ខុក្មេងទៅតែបួសមួយវសាទេតែលោកឆ្លៀសលោកយល់នៅក្នុងធម៌នៅក្នុងវិន័យភិក្ខុចាស់នឹងត្រូវទៅ អង្គុយផ្គងអញ្ជលីសុំលោកក្មេងធ្វើគ្រូគឺត្រូវធ្វើចឹងអញ្ចឹងមិនអាចក្រន់តែយកអាបួសយូបួសអីនឹងមកអាក្មេងត្រូវគោរពអញអានឹងមាននេះតាពុទ្ធ ការឲ្យគោរពគ្នាដើម្បីឲ្យនៅជាសុខក្នុងសង្គមសងហ្នឹងតែបើថាយកអាបួសយូរហ្នឹងទៅសង្កត់គេបួសក្រោយអាហ្នឹងមាននេះទេមិនមែនជាបំណងរបស់ពុទ្ធទេមានរឿងមួយទៀតមានរឿងអឺស្អីអឺលក្ខណ្ឌធាដែលលោកទឿលោកលោកតូចមានលោកតូចលោកចង់ពយលកន្លែងពាក្យថាចាស់ហ្នឹង អឺនៅពេលមួយលោកចូលទៅកលព្រះសម្មាសម្ពុទ្ធចឹងទៅលោកចេញមកវិញដល់ចេញមកវិញពិខុអ្នកប្រតិបត្តិធម៌ក្នុងព្រៃនោះលោកចង់មកកលព្រះសម្មាសម្ពុទ្ធលោកនិមន្តចូលមកចឹងវាដើរជ្រោះផ្លូវគ្នាចេះព្រះអង្គចង់បញ្យល់ពាក្យហ្នឹងបានព្រះអង្គធ្វើជាសួរសួរថាមនាលភិក្ខុទាំងឡាយតើ អ្នកទាំងឡាយបានឃើញព្រះថេរៈមួយអង្គចេញទៅម្បាញ់មិញហ្នឹងទេភិក្ខុទាំងឡាយលោកមើលដោយភ្នែកលោកឃើញកូនលោកទូចលោកថាបបពុតព្រះអង្គនៅចម្រើនខ្ញុំព្រះអង្គអត់បានឃើញប្រធេរៈប្រធេរៈពាក្យថាប្រធេរៈមានន័យថាលោកបួសយូរយូរធំធំហ្នឹងហៅថាប្រធេរៈចាស់ចាស់អីចឹងទៅបានលោកថាខ្ញុំព្រះអង្គអត់ឃើញ មានប្រធេរៈណាចេញទៅទេ ឃើញសាមណេរទូចមួយចេញទៅមិញណាលោកក្មេងមួយចេញទៅមិញបានព្រះអង្គថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលថាជាថេរៈព្រោះហេតុតែមានសក់ស្កូវនៅលើ ក្បាលនោះទេណាថេរៈនឹងចាស់ចង់និយាយថាតថាគតមិនហៅបុគ្គលដែលឈ្មោះថាជាមនុស្សចាស់ឬក៏ជាថេរៈនឹងព្រោះហេតុតែមានសក់ស្កូវនៅលើក្បាលនោះទេ ចង់ស្កូវសទាំងអស់ក៏ដោយបើគ្មានការយល់ដឹងគ្មានការប្រព្រឹត្តត្រូវនេះគឺជាក្មេងហ្នឹងច្បាស់ណាកុំយកចាស់មកអួតគ្នាកុំយកបុះយូរមកអួតគ្នា តែចំណេះដឹងក៏គេគ្មានយកមកអួតអីដែរតែជាកិច្ចគួររៀនគួរធ្វើគួរចម្រើនហើយជាពិសេស អ្នកបុះយូរហ្នឹងតែអត់រៀនឲ្យល្អពីក្មេងមកទេតែដេកយូរបន្តិចចាស់ហើយឧទាហរណ៍ថាបួសបួសតាំងពីឆ្នាំ បែកពលពតមកមកដល់ឥឡូវវាជិត40ឆ្នាំបួសឲ្យកុំរៀនតែបន្តិចចាស់ហើយហើយយកចាស់នឹងទៅសកត់គេដែលសរុបមកវិញថាធ្វើម៉េចឲ្យបាត់ភ័យគឺមានតែព្យាយាមយល់ពីហេតុផលព្យាយាមឲ្យអាហារផ្លូវចិត្តរបស់យើងគិតពីហេតុផលនឹងច្បាស់លាស់កុំព្យាយាមរត់គេច កាលណាយើងរត់កិច្ចការពិតយើងនៅតែភ័យយើងនៅតែភ័យព្រួយមិនដឹងថាស្អីអាត្មាឧទាហរណ៍ការដែលយើងមិនច្បាស់វាបង្កើនការភ័យទៅហត់តែពេលយប់ខែភ្លឺព្រៀងព្រៀងនៅពេលដែលឃើញគុលដងគាត់មួយ អង្កត់អស់មួយឬក៏រឹសឈើមួយវារៀងកងែងកងងអញ្ចឹងយើងមើលទៅ រៀងដូចឈើបន្តិចដូចពស់បន្តិចអញ្ចឹងមានអ្នកដតីគេថាកុំទៅពស់ទេ មានម្នាក់ទៀតគេថាអានឹងគល់ឈើទេអានឹងសិតតែរឿងគេថាទាំងអស់កាលណាយើងមិនច្បាស់យើងហ៊ានដើរទៅទាំងទាំងក្លាហានទេអត់ទេទោះបីអ្នកណាថាយ៉ាងម៉េចក៏ដោយដរាបណា ភ្នែកយើងមិនច្បាស់យើងនៅតែបារម្ភសង្ស័យតពោះហ្នឹង ឃើញទេសង្ស័យតែពោះអេតិច culture ទៅវាអត់ច្បាស់កាលណាអត់ច្បាស់ទោះជាដើរទៅក៏នៅ ក្នុងលក្ខណៈភ័យដែរប៉ុន្តែឥឡូវឈប់យោយោបល់ណាណាគេប្រាប់ក៏ល្អហើយគេថាពោះទេគេថាមិនពោះទេអញ្ចឹងជាជាផ្លូវដែលវាមកបច្ច្រៈគ្នាអញ្ចឹងប្រជុំគ្នាឲ្យយើងគិតមួយថាអញ្ចេះមួយថាអញ្ចោះប៉ុន្តែក្រោយ ពេលដែលយើងបើកភ្នែករបស់យើង ចុច7បាច់ចុចមើលច្បាស់ដល់ចុចមើលច្បាស់ពោះក៏ដឹងថាពោះគល់ឈើក៏ដឹងថាគល់ឈើដោយខ្លួនឯងដល់ពេលយើងទៅបើទោះជាពោះក៏យើងមានដបងមានអីទៅអាឬក៏យើងមិនដើរតាមនឹងទៅបើឃើញថាជាគល់ឈើច្បាស់ហើយក៏យើងដើរទៅសំខាន់នៅពេលដែលវាមានពលឺចេញ ពីខ្លួនយើងផ្ទាល់យើងវិនិច្ឆ័យបានដូចហេតុផលសុខ ទុក្ខក្នុងជីវិតរបស់ យើង ដូចគ្នាអញ្ចឹងដែរសុខទុក្ខនោះបើនៅតែលើការសុំពួរពីអ្នកដតីទេអ្នកនឹងមិនបាត់ភ័យឡើយមិនឲ្យបាត់ទាំងស្រុងគឺថាអាភិបតិចៈក្នុងចិត្តមិនបារម្ភច្រើននឹងមិនអាចទេយើងឃើញឯអ្នកដែលជឿអីផ្ដេសផ្ដាសបន្តិចទៅគេថាខុសនេះបន្តិចទៅថាខុសនោះ វាអត់ដែលស្ងប់ទេក្នុងចិត្តនឹងវាដែលស្ងប់ទេ ខុសនេះខុសដូនខុសតាខុសខ្មោចខុសនេះខុសនោះខុសរហូត ហើយដល់តែយើងយល់ត្រូវវាអត់ដែលចេះខុសឥឡូវមើលអាត្មាមើលតាំងពីអាត្មាបដិវត្តខ្មោចចេញពីក្បាលអាត្មាមកតាំងពីអាត្មាបួសមកម៉ាបួសបានមួយឆ្នាំមានន័យថា ជំនឿខ្មោចធ្វើជំនឿស្អីធ្វើហ្នឹងវាលែងគ្រប ក្បាលអាត្មាហ្នឹង25ឆ្នាំហើយ25 26ឆ្នាំហើយដែលនៅក្នុងពូជហ្នឹងថាពូជចឹងចោះជាពូជធ្លាប់តែជឿខ្មោច ជឿដូនតាជឿសបួជួជឿស្អីស្អីពីក្មេងមែនតើអាត្មាអ្នកយកអាអីបាយសបាយក្រហមញោមភ្លៀនឹងទៅផ្ទះអ៊ំម្នាក់នៅភូមិមកខាងទៀតហ្នឹងឲ្យតែក្តៅខ្លួនឲ្យតែឈឺអីហ្នឹងធ្វើអាបាយក្រហមញោមភ្លៀខុសដូនខុសតាខុសបងប្អូនក៏ឲ្យអាត្មាកើតនៅក្នុងសង្គមមួយញាតិញោមហ្នឹងតើប៉ុន្តែអាត្មាដឹងថារស់នៅ បែបហ្នឹងវាអត់សេរីភាពណា ហើយដល់មកឃើញមេគាពុទ្ធប្រាប់ច្បាស់ច្បាស់បានជាតែបយលនឹងអត់មានចង់ទៅធ្វើបាបញាតិញោមអីទេចង់ឲ្យញាតិញោមឃើញពន្លឺមួយ ដែលរស់នៅ ដោយមានសេរីភាពមានសេរីភាពសម្រាប់ចិត្តធ្វើអីយើងធ្វើឲ្យជ្រះថ្លា យើងធ្វើសบายចិត្តវាអត់ព្រួយអាព្រួយរឿងស្លាប់នៅតែព្រួយអញ្ចឹងប៉ុន្តែវាមានហេតុរបស់វា ច្បាស់ឧទាហរណ៍ថាបើសិនជាយើង បរិភោគអីមិនប្រយ័ត្នទៅវាប៉ះពាល់សុខភាពអាហ្នឹងយើងដឹងច្បាស់យើងខ្លាច អអស្អីទៀតមិនហាត់ប្រានទៅវាឡើងជាតិខ្លាញ់ជាតិអីច្រើនអញ្ចឹងវាអាចប៉ះពាល់សុខភាពយើងខ្លាចប៉ិនយើងខ្លាចចំឯងចំរឿងណាយើងខ្លាចដែរយើងនៅខ្លាចក៏ប៉ុន្តែយើងនៅខ្លាចចំរឿងតែបើសិន ជាយើងនៅជឿខុសយើងមិនយល់ពីសភាពពិតរបស់ជីវិតនេះ យើង ខ្លាចច្រើនរឿង យើង បន្ថែមខ្លាចច្រើនរឿងយើងចំណាយពេល អត់ប្រយោជន៍ច្រើនរឿងយើងចំណាយធនធានអត់ប្រយោជន៍ច្រើនរឿងហ្នឹងហើយនៅពេលដែលយើងយល់ពីជីវិតនេះតាមបញ្ញាថ្នាក់នឹកគិតនឹងក៏ដោយ យើងនៅតែព្រួយយើងនៅតែភ័យជីវិតនេះនៅតែព្រួយនៅតែភ័យជិះយន្តហោះអ្នកទាំងអស់គ្នាទោះបីយល់កម្មផលមិនក៏ដោយពេលជិះយន្តហោះយន្តហោះវាព្រុបអញ្ចឹងទៅវានៅតែភើតវានៅតែភ័យអញ្ចឹងប៉ុន្តែអាហ្នឹងភ័យត្រូវតា គណៈហ្នឹងភ័យត្រូវសំគួរភ័យវាធ្លាក់ងាប់មែនហ្នឹងប៉ុន្តែរឿងមើលអត់ឃើញអារឿងស្អីស្អីភ័យអត់ប្រយោជន៍ណាឧទាហរណ៍ថ្ងៃខែខុសគ្នាទៅស្រឡាញ់គ្នាអត់ហ៊ានយកគ្នាទេថ្ងៃខែអីចឹងអានេះឃើញភ័យខុសហើយវាខាតទេ ខាតប្រពន្ធមួយ ខាតប្តីមួយទៅបីតែថាអូនៅ មួយគ្នាល្អការងារដូចគ្នាអីគ្រាន់តែខ្លាចថ្ងៃខែ អត់ហ៊ាននៅមួយគ្នាអត់ហ៊ានយកគ្នាឃើញខាតទេខាតនឹងខាតធំហ្មងហ្នឹងហើយអញ្ចឹងมันអាចឲ្យអស់ភ័យបានទេក៏ប៉ុន្តែ នៅពេលដែលយើងយល់អំពីហេតុផលច្បាស់លាស់វាកាត់បន្ថយការភ័យអត់ប្រយោជន៍មកនៅ ក្នុងក្របខ័ណ្ឌនៃការភ័យដែលយើងអាចការពារបាន ឬក៏មិនបាន តាមហេតុផលធម្មជាតិច្បាស់លាស់ហ្នឹងហើយដែលថាឲ្យអស់ភ័យត្មងនោះ គ្មានទេព្រោះធัวដែលជាបច្ច័យឲ្យភ័យគឺការជាប់ស្រឡាញ់ហ្នឹងហើយចឹងបានព្រះអង្គសម្ដែងពេលមកតោជាយទេសោកោសេចក្តីសោកកើតព្រោះសេចក្តីស្រឡាញ់ពេលមកតោជាយទេប្រយ៉ាងភ័យកើតព្រោះសេចក្តីស្រឡាញ់ស្រឡាញ់ហ្នឹងគឺស្រឡាញ់ដោយតណ្ហាណាជាលក្ខណៈតណ្ហាអឺពេលមកតោវុបមុតតាស័កណដ្ឋិសោកោកតោប្រយ៉ាង កាលបើសេចក្តីស្រឡាញ់ជាប់នឹងវាលែងមានហើយភ័យសោកមានមកពីណាកើតដូចអាថាអញ្ចឹងដូចសបកទូរស័ព្ទទូរស័ព្ទមួយនឹងអញ្ចឹងឲ្យតែនៅជាប់ជាប់តិចក៏ដោយក៏នៅតែព្រួយខ្លាចបាត់ដែរភ្លេចភ្លេចអូយណាយកទូរស័ព្ទអញបាត់ឃើញព្រួយហ៎ឃើញភ័យប៉ុន្តែនៅពេលដែលវាដាច់អាល័យពីវាដែលយើងគិតថាត្រូវបោះចោល ទុកហ្នឹងមានគិតថា មានពីណាយកសម្រាមទៅបោះចោលឃើញវាលែងព្រួយហ្នឹងគេឧទាហរណ៍ចឹងបើនៅជាប់ទេកុំនិយាយហួសហួសមៀតកុំនិយាយហួសកម្រិតចិត្តសំខាន់គឺស្មោះត្រង់នៅអន់ចិត្តថាទៅ នៅចេះអន់ចិត្តនៅញាប់ញ័រថាទៅនៅញាប់ញ័រអានឹងបានពេតស្រួល ពេតស្រួលជួយយើង កម្រិតចិត្តយើងទាំងអស់គ្នាដូចគ្នាចឹងដែរ យើងមានលក្ខណៈចិត្តយើងយ៉ាងម៉េចយើងនិយាយប្រាប់ត្រង់ត្រង់ទៅสนุกនិយាយគ្នាតែបើហ្នឹងខ្ញុំឥឡូវលែងខឹងលែងអីហើយ តាំងស្ដាប់ធូលគ្រូមកអាហ្នឹងស្គាល់កិលេសមិនច្បាស់ទេមកពីគេធ្វើមិនតន់ប៉ះចំមកកន្លែងខឹងតែជានៅស្ងៀមហ្នឹងទៅប៉ះមកទៀតហើយឲ្យទៅវានៅ មេរោគវាក្រណាក្រាបព្យាយាមយល់ការពិតដូចបើថាខ្លាចស្លាប់ពិចារណាសេចក្តីស្លាប់ហ្នឹងហ្មង គង់តែស្លាប់គង់តែស្លាប់ហ្នឹងគង់តែស្លាប់មិនបាច់តាភាកបល័យអីក៏ដឹងដែរដំណើរជីវិតរបស់អញអាចស្លាប់គ្រប់ពេលស្លាប់គ្រប់ពេលប៉ុន្តែស្លាប់វាមិនមែនមកតាមពាក្យណាបើយើងខ្លាចស្លាប់អាចនៅឆ្ងាយពីវាបន្តិចផងឧទាហរណ៍ពេលយើងបើកម៉ូតូអញ្ចឹងក្មេងៗបណ្ដាំក្មេងៗបើហឺនស្លាប់នៅចិត្តបើនឹកស្លាប់អាចស្លាប់នៅឆ្ងាយតែមិនប្រយ័ត្នស្លាប់ ងៀងងៀងនឹងតិចថាបើមិនប្រយ័ត្នស្លាប់ឲ្យតែនឹកសេចក្តីស្លាប់ អាចថាស្លាប់មិនមកចិត្តញាគេ តែបើភ្លេចសេចក្តីស្លាប់ហើយបើហឺតភ្លើតភ្លើនបោះហោះម៉ូតូពូតស្រីស្រីមានចាំបាច់នឹកអីងាប់តែភ្លាមហ្នឹងឯងសបាយខ្លាំងរបស់មនុស្សគឺគឺគឺកន្លែងដែល ដែលភាគរយនៃសេចក្តីស្លាប់នឹងច្រើនហ្មង មិនដែលឮថាណោះបងប្អូននៅ តាមក្រមថ្មព្រៃភ្នំដើរតឯងតឯងនៅព្រៃដាច់ស្រយាលស្លាប់ម្ដង100នាក់200នាក់ no អត់ទេអាចស្លាប់ច្រើន នៅ ពេលដែលមនុស្សសបាយភ្លេចខ្លួនដែលពេលនោះសូម្បីតែនឹកក៏មិនដែលនឹកឃើញសេចក្តីស្លាប់ផងអ្នកបើតអ្នកដើរព្រៃនឹកឃើញស្លាប់ហ្នឹងកាន់អីខ្លះកាន់ដបង កាន់អីការពារក្រៃលោវាមានពោះវាមាន ឃើញទេមកពីអីគាត់នឹកអារឿងស្លាប់ហ្នឹងកាលណាអ្នកនឹករឿងស្លាប់កាន់តែច្រើន អ្នកអាចមានភាពការពារខ្លួនកាន់តែច្រើនដែរហ្នឹងហើយចឹងបានពាក្យខ្មែរថាអ្នកហ៊ានស្បែកដាច់អ្នកខ្លាចស្បែកជាឃើញទេអឺដូចអ្នកប្រហើនជាមួយទឹកអីចឹងអាហ្នឹងមកពីមិននឹករឿងស្លាប់ តែបើអ្នកកត់ប្រយ័ត្នរឿងទឹករឿងអីហ្នឹងងាយលងហ្នឹង ចឹងឯងចឹងការពិចារណាសេចក្តីស្លាប់នេះមិនមែននាំឲ្យយើង ឆាប់ស្លាប់ទេទី1ធ្វើឲ្យយើងកាត់បន្ថយភ័យដែលកើតព្រោះការស្លាប់ទី2ធ្វើឲ្យយើងមានសតិធ្វើឲ្យយើងប្រយ័ត្នប្រយែងសំបីនិយាយស្ដីក៏នៅក្នុងក្របខ័ណ្ឌមួយយើងហ៊ានទទួលខុសត្រូវ ចំពោះពាក្យដែលយើង និយាយទៅអត់ចាំបាច់ទេ អ្នកណាថាយើងក្លាហានមិនក្លាហាននិយាយឲ្យយើងហ៊ានទទួលខុសត្រូវសំខាន់ណាស់ណា ដូចថ្មនិយាយ ពីជំនឿពីអីចឹងមែនប៉ុន្តែមិនដល់ថ្នាក់ទំមួលប្រកាច់ឬក៏ទៅហ៊ានជេរបចោគេទេថាថ្មមិនហ៊ានចឹងទៅចុះថាអត់ហ៊ានមែនទីពិតយើងអត់មានសិទ្ធអី ទៅជេរបចោគេទេអត់ទេយើងមានសិទ្ធជេរគេគេមានសិទ្ធខឹងគេផ្សេងមានសិទ្ធវៃអាហ្នឹងអញ្ចឹងអញ្ចឹងយើងមានសតិល្អបង អណាដារីយ៉ាអណាដែលសួរថាបើកណាដាក់ទៀននឹងធ្វើបុណ្យដោយ ប្រាថ្នាឲ្យអ្នក មានគុណឲ្យអ្នកគុណ ឲ្យអ្នកគុណអ្នកមានគុណទាំងពីរទទួល សុខភាពល្អតើបានទេបុណ្យគឺបុណ្យឲ្យគាត់ មាន សុខភាពល្អសុខថាសុខភាពរបស់គាត់ ពាក់ព័ន្ធនឹងអីបើសិនជាសុខភាពរបស់គាត់ជាមេរោគដែលកើតពីឧតុមាន សមុទ្ឋានផ្សេងមិនពាក់ព័ន្ធនឹង ផ្លូវចិត្តទេ មេរោគនោះចាំបាច់ត្រូវព្យាបាលដោយថ្នាំពេទ្យដោយបច្ចេកទេសមេរោគខ្លះចាំបាច់ព្យាបាលដោយថ្នាំពេទ្យឧទាហរណ៍ដូចមេរោគអេដមិនសบายចិត្តជាទេគឺត្រូវប្រើ ថ្នាំពយាលបេងអីចឹងមិនសบายចិត្តជាទេវាអាចធូរស្បើយដែរប៉ុន្តែអឺមេរោគនោះ ចាំបាច់ត្រូវប្រើថ្នាំពេទ្យប្រើការព្យាបាលក៏ប៉ុន្តែបើមេរោគណាវាពាក់ ព័ន្ធនឹងសម្ពាធផ្លូវចិត្តណាសម្ពាធផ្លូវចិត្តដេកមិនលក់ទៅហិហៈក្នុងខ្លួនទៅល្វើល្វាច្រើនទៅអញ្ចឹងយើងធ្វើសេចក្តីល្អហើយគាត់ត្រេកអរនឹងសេចក្តីល្អរបស់យើងនឹងអាចធ្វើឲ្យគាត់មានសុខភាពល្អមែនប៉ុន្តែទាល់តែគាត់យល់ថាអំពើល្អរបស់យើងនឹងល្អដែរហើយចិត្តគាត់នឹងបងអោន ត្រេកអរជ្រះថ្លាថាអើកូនឯងធ្វើត្រូវហើយកូនឯងនឹងធ្វើល្អហើយអាហ្នឹងបានវា affect ដល់គាត់ប៉ុន្តែបើយើងធ្វើតែឯងហ្នឹងក៏អត់ដឹងផងណាហើយយើងឧទ្ទិសឲ្យគាត់មានវាមានឥទ្ធិពលអីទៅដល់គ្នានឹងនេះវាអត់ទេអត់វាអត់សោះហ្មងអញ្ចឹងបានពាក្យថាបត្តានុមោទនីហើយនឹង បត្តានុមោទនីហើយនឹងអឺបត្តទានហើយនឹងបត្តានុមោទនីវាពាក់ព័ន្ធទាំងសងខាងនឹងដឹង បត្តទានមានន័យថាយើងចែកសេចក្តីល្អរំលែកសេចក្តីល្អដោយការពោលដោយការពរនា ឲ្យគេនឹងត្រេកអរតាមអំពើល្អរបស់យើងអញ្ចឹងវាពាក់ប៉ុនម្នាក់ទៀតនោះភាកគេមកខាងគេនោះដឹងដឹងហើយត្រេកអរផងអាហ្នឹងបើមិនមានអឺទំនាក់ទំនងគ្នាឧទាហរណ៍យើងលេងកំ pl ែងនិយាយកំ pl ែងឲ្យទស្សនិកជនមើលវាត្រូវពាក់ព័ន្ធគ្នាលេងកំ pl ែងហ្នឹងគឺយើងចង់ផ្ដល់ ឲ្យគេសប្បាយចង់ឲ្យគេសប្បាយអញ្ចឹងបើគេអត់ឃើញបើគេអត់ឮបើគេអត់ស្ដាប់គេសួរថាបានរីករាយសើចជាមួយនឹងអអ្វីដែលយើង និយាយកំ pl ែងនឹងអត់អត់យើងនិយាយកំ pl ែងតែម្នាក់ឯងទៅហើយបិទបន្ទប់ឲ្យចិត្តទៅកុំឲ្យគេឮទៅមានណាសើចមួយយើងកើតឃើញទេអញ្ចឹងទាំងពីរនឹងវាត្រូវតំណាក់តំណងគ្នាអញ្ចឹងបានដូចញាតញោម មកថ្វាយអង្គមព្រះជាជីបអូជីបអូជីបអូជីបអូឲ្យកូនខ្ញុំរស់ស៊ីមានបាន វាអត់ប្រយោជន៍ទេអត់ប្រយោជន៍ទេ ព្រោះអីកូនអត់បានលឺប៉ុណ្ណឹងជីបអូជីបអូហ្នឹងវាអត់បានលឺដល់អត់បានលឺកូនហ្នឹងមានអជាមួយគាត់ប្រាថ្នាហ្នឹងណាអត់ផង កូនធ្វើអីនៅធ្វើហ្នឹងដដែលស្អីក៏ដោយវាកើតពីបច្ច័យផ្សំគុំគ្នាទៅកើតឡើងជាស្អីមួយហើយបើវាដាច់ដាច់គ្នាស្រឡះអញ្ចឹងហ្នឹង ញោមខ្លះក៏ទៅដល់ឥណ្ឌាទៅជិបអូចនៅឥណ្ឌាឲ្យកូនខ្ញុំរស់ស៊ីសុខសប្បាយវាមិនសុខទៅកើតគាត់ នៅតែគាត់កូននៅតែកូននេះមានដឹងហ្នឹងនឹងនិយាយអស់ហើយគ្មានលក្ខគ្មានអីទេ ថា វាអត់ប្រយោជន៍ទេហើយទៅជិបអូចជាមួយព្រះហ្នឹងព្រះក៏គ្មានបានដឹងអីដែរគ្មានទេ ហើយគាត់ថាងមកពីពុទ្ធបរិនិព្វានហើយអញ្ចឹងព្រះនឹងលែងដឹងហើយទៅរស់ព្រះយេស៊ូវវិញថាយេស៊ូវនោះក៏គាត់មិនដឹងដែរហើយបើយេស៊ូវចិត្តតែបួងសួងដងណា ដឹងរហូត នោះងាប់ហើយមនុស្សប្រមាណលាន បានដេកអី ម៉ារ៉ាឌីប្អូន ក្រាបថ្វាយបង្គំប្អូនសុំសួរសំណួរមួយពេលប្អូនសុំម៉ាក់បុណ្យវិសាខបូជាម៉ាក់ប្អូនជេរទាំងនឹងប៉ារហូតប្អូនយំហើយសួរថាម៉េចអត់ឃើញសួរផងកណ្ដារាយការតានេះជា statement ណា នៅឃើញវិសាខបូជាអញ្ចឹងស្អែកនេះនៅសិទ្ធីនៅមែលប៊ននេះគេធ្វើវិសាខបូជាត្រង់ត្រីអន្តរជាតិអឺមកប្រហែលជាមិនប្រហែលទេគិតថាកំពុងតែចង់ទៅនឹងឯងគេដាក់ចំណងជើងថា Victoria United Nations Day of Visa ស្អែកហ្នឹងចាប់ផ្ដើមតាំងម៉ោង7ព្រឹករហូតដល់ល្ងាចញាតិញោមបងប្អូនខ្មែរយើង អាចទៅមើលគេទៅក៏ល្អដែរជំនួសការទៅដើរលេងប៉ុន្តែវាមិនមែនតែ បានទៅបដិបត្តិធัวស្អីទៅវាកាន់មើលគេមើលឯងទៅប៉ុណ្្នឹងឯងអាត្មាហ្នឹងក៏ទៅ ជា សមាជិកសាមញ្ញធម្មតាអត់មានទៅនិយាយអត់មាន ទៅអីគាត់ទៅចូលរួម ជាបរិស័ទធម្មតាមិញហ្នឹងអត់ឃើញសួរទេណាអឺឈ្មោះប្អូនឈ្មោះអីមិញណាឈ្មោះដែលថាពុកម្ដាយជេហ្នឹង រហូតដល់យំបងចង់សួរថាម៉េចសួរម្ដងទៀតសារុនករុណាលោកគ្រូសង្គមយើងបច្ចុប្បន្នកំពុងមានបញ្ហាសង់និយាយហែកសង់យើងថាសង់អញ្ចឹងវាច្បល់ពាក្យសង់មិនចេះនិយាយដើមគេសង់ខាំង បរិសុទ្ធបើយើងប្រើពាក្យភ្ជាប់ថាលោកសង្ឃអីចឹងរៀងរៀងឲ្យទៅជាបុគ្គលបន្តិចណាបើពាក្យថាសង្ឃហ្មងអត់ចេះមានទោសទេសង្ឃមកពីពាក្យដើមថាសង្ឃនិងហណៈហណៈនឹងប្រែថាសម្លាប់សង្ឃនឹងព្រមប៉ុន្តែស្រអំនឹងផ្លាស់ធ្វើជាងរទៅហើយហនឹង ផ្លាស់ធ្វើជាខទៅ ទៅជាសង្ឃៈ សង្ខៈនឹងប្រែថាអ្នក ប្រហារកិលេសអស់អ្នកដែលមិនចេះខុសហៅថាសង្ឃនឹងន័យនៃពាក្យថាសង្ឃហ្នឹងមានន័យអញ្ចឹងប៉ុន្តែឲ្យតែឃើញព័ត៌មានគេចោះមកថាសង្ឃមួយអង្គសង្ឃអីរៀងស្រាវខ្លួនមកសង្ឃលោកអឺសង្ឃនេះសង្ឃនោះអីចឹងព្រោះយើងយល់អាអត្ថន័យដើមពាក្យហ្នឹងជាសង្ឃរតនៈបើសិនយើងហៅថា លោកអ្នកបុះអីមិនហើយឲ្យវាទៅជាបុគ្គលវិញព្រះសង្ឃហ្នឹងគឺសំដៅទូទៅទាំងអស់តែសង្ឃល្អទេរិយសង្ឃ8ហើយបើសម្មតិសង្ឃអាហ្នឹងសំដៅដល់សង្ឃដែលបុះឡើងដោយសម្មតិវិន័យ ហើយយើងហៅថាភិក្ខុមួយអង្គឬក៏សាមណេរមួយអង្គអីចេះទៅប្រហែលជាវាទៅជាបុគ្គលព្រោះព្រះរាមាវិភាកព្រះអង្គអត់ដែលតេះឌីលសងទេបើព្រះអង្គតេះឌីលតេះដេភិក្ខុលាមកសាមណេរលាមកអីចឹងណាណាពាក្យហ្នឹងព្រះអង្គហៅបុគ្គលចំចំហ្មងឬហៅអ្នកបុះអីចឹងទៅអឺ សំណួរសួរមិញសួរតាសង្ឃនឹងនិយាយហែកសង្ឃបច្ចុប្បន្នឲ្យជួយទូនមានផងទូនមានមិនអឺការនិយាយមិនមែនហាម5ទាំងស្រុងទេណាមិនថាទល់តែយើងកុំនិយាយពីគេទាំងអស់បានយើងនឹងជាមនុស្សល្អមែនទេប៉ុន្តែត្រូវសួរខ្លួនឯងថាតើនិយាយដោយចិត្តអី និយាយដោយចង់លើកខ្លួនឯងនិយាយដោយចង់ធ្វើបាបគេនិយាយដើម្បីប្រជាប្រិយឬក៏និយាយដោយសង្គ្រោះបើនិយាយដោយសង្គ្រោះនិយាយនិយាយដោយជួយនិយាយទៅប៉ិនចិត្តហ្នឹងចិត្តជួយមែនណាមិនមែនទៅជេរទៅបចោទៅបតិចអីទេអត់ទេ ដូចជាការប្រកាសទោសបុគ្គលនេះបុគ្គលនោះពុទ្ធក៏ប្រើដែរពាក្យហ្នឹងប៉ុន្តែទូនមានអស់ចិត្តហើយមិនចេញមកជេរហ្មងណាដូចទេវតាត់អញ្ចឹងណាទេវតាត់សុំបំបែកសង្ឃញ៉េព្រះអង្គហាមនឹងផ្ទាល់មុខនឹងមនាលទេវតាត់អ្នកកុំឡើយទេវតាត់គេចង់បានឲ្យព្រះអង្គបញ្ញត្តិវិដីថែមដោយទៅកុំឲ្យភិក្ខុសង្ឃឆានសាច់កុំឲ្យភិក្ខុសង្ឃនៅកត់ឲ្យនៅតែព្រៃ កុំឲ្យវិខសង្ឃប្រើប្រាស់ជីវរដែលគេប្រកេនឲ្យដើរតបាំងស្គូលអីចឹងណាឲ្យវិខសង្ឃនឹងឆាន់តែថ្នាំត្រាំដោយទឹកមូនមិនឲ្យឆាន់ថ្នាំអីផ្សេងអីចឹងទៅហើយបានព្រះអង្គសួរថាមនាល ទេវតាត់បណ្ដាហេតុដែលអ្នកលើកឡើងទាំង5ហ្នឹងអ្នកធ្វើបានប្រមាណអត់ទាំងបានពាក់កដាលប៉ុណ្ណឹងបើមនុស្សវាចង់លយចង់ប្រាប់ថាអញហ្នឹងវាគ្រាន់បើជាងគេណាមនុស្សយើងរាល់ថ្ងៃហ្នឹងវាអញ្ចឹងណាវត្ថុជន ចង់លើកគោលការណ៍ស្អីមួយចង់លើកខ្លួនឯងនិយាយល្អអីមួយនឹងដើម្បីឲ្យពលិចអាភាពល្អរបស់ខ្លួនឯងនឹងហើយទៅបង្អាប់អ្នកដតីអាហ្នឹងដល់ជាបាតយើងអត់ដឹងទេទេវតតនឹងលោកមានចេតនាអញ្ចឹងចង់លើកគោលការណ៍5ហ្នឹងដើម្បីឲ្យភិក្ខុអ្នកបួសក្មេងៗដែលល្ងីល្ងើអត់ដឹងអីហ្នឹងយល់ថាលោកហ្នឹងវិន័យលោកហ្នឹងល្អជាងរបស់ពុទ្ធទៀតអញ្ចឹងណា គេថាអេអត់ឆានសាច់ល្អ នៅតែព្រៃល្អគំនៅកត់អីចឹងទៅហើយប្រើប្រាស់តែថ្នាំ ត្រាំដោយទឹកម៉ូតទៅហើយជីវោអីហ្នឹងកុំប្រើគេប្រកេនប្រើតែដើរបាំងស្គូលអីចឹងទៅអោយគេឃើញថាទេវតាល្អមែនមកសុំព្រះអង្គព្រះអង្គទូលមាន3ដង3ដងហើយ អត់ស្ដាប់ចេញទៅបបួលពិខុអ្នកបួសក្មេងៗទៅបានច្រើនណាទៅ500អង្គហើយមានប្របាជាសតុអ្នកគ្រប់គ្រងអឺជាសតុហ្នឹងឯងជាសតុអ្នកគ្រប់គ្រងទៅកាលហ្នឹងចឹងបានថាធ្វើខុសហ្នឹងមិនមែនអត់មានអ្នកគ្រប់គ្រងទេនៅតែមានអ្នកគ្រប់គ្រងចឹងឲ្យតែប្រកែបបួលគេពួកមនុស្សធាតខុសខុសហ្នឹងវាមកជាមួយគ្នា ដែរធាតដូចគ្នាហ្នឹងវាមកជាមួយគ្នាចឹងដែរ ដល់ពេលទេវតតទៅព្រះអង្គខណ្ឌប្រកាសប្រាប់អញ្ចឹងថាទេវតតមិនមែនជាមនុស្សល្អទេ ទេវតតជាបុគ្គលពេលប្រកាសចឹងប៉ុន្តែសួរតបំណងរបស់ពុទ្ធនឹងប្រកាសធ្វើអីប្រកាសកុំអោយគេវែងរឿងលោកវែងទៅតែឯងនោះវាទៅហើយប៉ុន្តែបើពុទ្ធមិនប្រកាសចឹងទេ គេងវែងតាមមកមានពេលខ្លះប្រកាសប៉ុន្តែព្រះអង្គមិនជេរបចោអីទេគ្រាន់តែឲ្យដឹង តថាគតប្រាប់ហើយថាអំពើនេះមិនត្រូវទេឃើញទេឲ្យដឹងអញ្ចឹងការប្រកាសនេះពុទ្ធអត់មាន ធ្វើបាបទេវតាអត់មាន ធ្វើឲ្យទេវតាងើបមុខមិនបានអត់ទេ តែប្រតិរបស់ព្រះអង្គអនុគ្រោះដល់អ្នកដែលមិនតន់វងវែង ចឹងបានជាព្រះអង្គឲ្យសង់ប្រកាសទោសរបស់ ទេវទត្តហ្នឹងឃើញទេហើយសួរតែចោលទេចោលអ្នកដែលទៅតាមហ្នឹងអត់ចោលទេពុទ្ធអត់ចោលទេអាណិតអាណិតអ្នកដែលកំពុងទៅតាមទេវទត្តហ្នឹងអាណិតណាដល់តែចឹងឲ្យទៅមកខ្យល់សិនព្រោះប្រឆាំងពេលហ្នឹងអត់បានទេព្រោះទឹកវាកំពុងតបាក់ទៅនោះ ហើយអ្នកទៅតាមទេវតតនោះស្ម័គ្រស្លាប់មួយទេវតតឃើញទេវតតល្អជាងពុទ្ធទៅហើយយើងឥឡូវមិនចាំបាច់ទៅថាហេនៅនេះមិនក៏និយាយមើងងាយពុទ្ធទៀតទាំងទេវតតគេអួតតែខ្លួនឯងខ្លាំងជាងពុទ្ធទាំងដែលពុទ្ធនៅឡើយកិលេសហ្នឹងអញ្ចឹងវាឲ្យច្រឡំខ្លួនឯងអញ្ចឹងប៉ុន្តែអ្នកដែលទៅនឹងព្រះអង្គអត់ហាមទេធ្វើម៉េចមកខ្យល់មកឲ្យដឹងសិនតើ នៅពេលដែលទេវតតទៅយូរបន្តិចព្រោះគេគេធ្វើគេធ្វើជាពពុតដែរទេវតតមកវឹកហ្នឹងគេធ្វើគេដូចពពុតចឹងឲ្យមានភិក្ខុនៅខាងស្ដាំមួយខាងឆ្វេងមួយណាខាងស្ដាំមួយខាងឆ្វេងមួយធ្វើដូចពេលព្រះអង្គសម្ដែងធម៌មានសេរីបុត្រនិងមោគលាននៅខាងស្ដាំខាងឆ្វេងចឹងហើយគេសម្ដែងធម៌ប្រាប់បរិស័ទគេគេបរិស័ទគេថាដំណើររបស់គេគេធ្វើជាពពុតត្មងកាលហ្នឹងណានិយាយចេះស្ទាយពីព្រះអង្គហើយនោះហើយព្រះអង្គ តើសំដែងធัวទៅព្រះអង្គច្រើនតែឈឺចកេះព្រះអង្គអាពាតចកេះបាបកម្មព្រះអង្គធ្លាប់ជាអ្នកចម្បាប់បោកគេឡើងគ្រេចចកេះពីជាតិមុននោះចឹងមកវិបាកហ្នឹងឲ្យព្រះអង្គឈឺចកេះរឿយរឿយគង់សំដែងធัวយឺព្រះអង្គឈឺចកេះតាចឹងព្រះអង្គតម្រេតហើយតម្រេតមិនមែនតម្រេតលក់ទេណាកាន់តែឲ្យវាស្រួលតិចទៅព្រះអង្គក្រោកឡើងសំដែងវិញចឹងប្រកបដីរបស់ព្រះអង្គហ្នឹងអញ្ចឹង ដល់ពេលវេលាសំគួរមើលទៅរៀងស្ងប់ស្ងាត់ហើយព្រះអង្គឲ្យសិរីបុត្រនឹងមកលៀនទៅទៅគឺកំពុងទៅសដែងធោះចឹងព្រះសិរីបុត្រប្រមោកលៀនទៅដល់ពេលចូលទៅគិតខុសទៀតគេថាឃើញទេអ្នកទាំងឡាយឃើញទេសិរីបុត្រមកកលៀនណាឥឡូវមករកយើងហើយឃើញទេមកចូលមកយើងហើយ លោកក៏មិនថាអីដែរមកបដិសន្ធារៈអីស្រួលស្រួលស្រួលយ៉ាងទៅបើអង្គុយស្ដាប់មកសទុះទៅគេធ្វើគេដូចប្រពុតអញ្ចឹងគេថាសរីបុត្រអ្នកជួយសំដែងធោឲ្យយើងយើងរយខ្នង យើងតម្រេតបន្តិចគេធ្វើដូចប្រពុតអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅពីមុន បើព្រះសិរីបុត្រនិងមោគលិនសំដែងពីចម្ងាយទៅអីទៅពួកកូនសិស្សនឹងមិនស្ដាប់ទេ ខ្លាចទៅប្រឆាំងមួយគ្រូគេប៉ុន្តែពេលលោកទៅអញ្ចឹងរបៀបគេយល់ច្រឡំអីរឿងរបស់គេទៅ កូនសិស្សទាំងអស់ហ្នឹងក៏យល់ថាសិរីបុត្រនិងមោគលិនទៅចូលមួយគ្រូគេដែរគេអគេទាំងអស់គ្នាដល់តែអញ្ចឹងគេសប្បាយចិត្តហើយសិរីបុត្រសំដែងរឿងអីគេមិនសប្បាយដោយពួកគេយល់ថាព្រះសិរីបុត្រនិងមោគលិនទៅចូលជាមួយគេ Hmm. លោកមិននិយាយអីទេគិនរាប់អានធម្មតា នៅពេលដែល ទេវតតសឹងទៅមិនតម្រេតដោយព្រះអង្គណា ដាក់ទៅលក់ហ្មងណាអើយដល់លក់លក់ទៅ បានដៃព្រះសិរីបុត្រសំដែងធေါ် ពីជីវិតនឹងជ្រៅទៅជ្រៅទៅដល់ចុងពួកភិក្ខុស្ដាប់ស្ដាប់ស្ដាប់ស្ដាប់ស្ដាប់តិចទៅតិចទៅចិត្តឈប់មានគំនុំឈប់អីអញ្ចឹងតាមដានតែខ្សែធัวហ្នឹងចិត្តហ្នឹងតិចទៅតិចទៅស្ងប់ទៅស្ងប់ទៅ លោកប្រកាសសច្ចៈធัวមកភិក្ខុ500ហ្នឹងសម្រាប់ព្រះរហន្តទាំងអស់ពេលស្ដាប់ហ្នឹងពេលពេលទេវតាដេកលក់ហ្នឹងក៏មើលទៅព្រះសរិបុត្រឃើញថាភិក្ខុទាំងអស់នេះចាក់ធ្លុះធัวអស់ហើយ ដល់ចាក់ធ្លុះធ្វើអស់ហើយមិនបាច់ចាំព្រះសិរីបុត្រថាអីឃើញទាំងវើគ្រូខ្លួនឯងខុសបាត់ហើយព្រះសិរីបុត្រថាយើងចាប់ហើយយើងទៅវិញហើយណាលាអ្នកទាំងអស់គ្នាកណាទៅដែរ ទៅតាមព្រះសិរីបុត្រអស់លីអឺទេវតតអីណែភ្ញាក់ឡើងបាត់អស់លីងព្រះសិរីបុត្រមកលៀនក៏មិនឃើញសាវករបស់ខ្លួនឯងទាំងអស់ក៏មិនឃើញនៅតែវិខខ បាក់ពួកប្រមាណអ្នកនោះហើយពេលហ្នឹងមានភិក្ខុមួយអង្គខ្លាំងមៀតហំតាមពិតព្រះសិរីបុត្រអត់តាន់ភ្ញាក់ទេអឺទេវតាមិនតាន់ភ្ញាក់ភិក្ខុហ្នឹងមកស្ដីឲ្យហាដេកដល់កាលគេទៅអស់ហើយអីអីចឹងទៅលោកហ្នឹងខឹងខឹងទេវតាហ្នឹងណាចាប់ទេវតាដាក់ប្រមាណជង្គង់ខឹងខឹងខ្លាំង ដាក់ទេវទត្តលឹងធ្លាក់ឈាមកាលនោះតាមដំណើររឿងទេវទត្តធ្លាក់ខ្លួនឈឺដោយសារខូចចិត្តផង អាសិស្សផ្ដាល់មៀតធំនឹងអុកប្រមាណជាគួងផង ធ្លាក់ខ្លួនឈឺឆាន់ក៏លែងបានដល់ពេលពិខុសង្ឃឈប់គមត្រួចឹងទៅស្ដាច់នេះស្ដាច់អ្នកឧបធម្មនេះក៏មើលទៅដំណើរទេវតតអាការនេះគេឈប់គមត្រួដែរទៅអញ្ចឹងវាអស់ទាំងអស់ ភិក្ខុសង្ឃក៏ចេញទៅអស់ស្ដេចអ្នកឧបត្ថម្ភក៏លែងឧបត្ថម្ភទេវតាធ្លាក់ខ្លួនឈឺខ្លាំងមែនតែនមករហូតដល់ចុងក្រោយហ្នឹងក៏នឹករលឹកចង់មកសុំទោសព្រះអង្គហ្នឹងទេវតាមានពេលដឹងខ្លួនចុងក្រោយដែរប៉ុន្តែរឿងអីដើម្បីបំបែកឲ្យខ្លួនឯងទៅជារឿងអស្ចារ្យត្រូវលើកគោលការណ៍ស្អីមួយឲ្យវាអស្ចារ្យជាងគេមើលទៅដូចសម្បើមយៈណាស់អញ្ចឹងឃើញទេអាគោលការណ៍5ហ្នឹង ឲ្យគេយល់ថាល្អជាងពុទ្ធហ្នឹងហើយចឹងចឹងបើថានិយាយល្អមិនប្រកាសថាបេះដូងល្អទេពុទ្ធព្រះអង្គប្រកាសទោសទេវទត្តគ្រាន់តែអនុគ្រោះប៉ុន្តែព្រះអង្គអត់ចោលទេឃើញទេនៅតែឲ្យមកលៀនសរីបុត្រទៅជួយឲ្យទៅដល់ពេលសំរុំហ្នឹងហើយចឹងបើអ្នកជេរអាត្មាខ្លះយល់ពីអាត្មាឥឡូវរហូតដល់សុំទោសអាត្មាបាន2 3នាក់អ្នកជេរអាត្មាហ្នឹង តែអាត្មាមិនជេរវិញអាត្មាទុកដល់ថ្ងៃនោះទុកដល់បងប្អូនដឹងខ្លួនដោយខ្លួនឯងនឹងឯងមិនចោលទេឲ្យតែមាននិស័យនឹងគ្នាគង់តែជួបគ្នាទេអឺ ណារីសួរថាខ្មោចចូលខ្លួន មនុស្សធាត ដូច គ្នាទៅខ្មោចចូលបានរឿងខ្មោចចូលនឹងវាអាចមានក៏ប៉ុន្តែ ខ្លះទៀតវាជាចិត្តសាសវាជំងឺអឺចិត្ត mental ill ដូចថាពីខូចសរសៃប្រសាទអីចឹងទៅជាថាខ្មោចចូលយូនកាល ប៉ុន្តែពាក្យថាខ្មោចចូលនឹងខ្មែរយើង ប្រើប៉ុន្តែនៅក្នុងន័យធัวព្រះអង្គថាពួកអមនុស្សវាសណ្ដំចិត្តវាសណ្ដំចិត្តទេ វាមិនមែនចូលមក ក្នុងខ្លួនយើងនឹងហ្មងទេមិនមែនទេវាមិនមែនពាក្យថាចូលឧទាហរណ៍ថាពួក process ដំណើរការនៃរូបកាយនិងចិត្តវិញ្ញាណរបស់យើង បើសិនជាចិត្តវាឈប់កើតក្នុងហតិយៈរបស់យើងខ្មោចវាមកសន្ធិដ្ឋនៅក្នុងហ្នឹងហ្មងយើងងាប់បានពីព្រោះអីពីព្រោះហតិយៈវត្ថុហ្នឹងជាទីកើតនៃចិត្តរបស់យើង កសែចិត្តរបស់យើងគ្មានអីមករំខានទៅដល់ហ្នឹងឯងប៉ុន្តែ ដែលថាចូលហ្នឹងធាតពិតវាមកសណ្ដំវាមកបន្លប់យើងឲ្យយើងនិយាយទៅតាមវាតែចិត្តហ្នឹងវានៅតែកើតក្នុងខ្លួនយើងដដែលទេចិត្តយើងហ្នឹងប៉ុន្តែមកពីធាតដូចគ្នាឬ ថាមិនមែនមកពីយើងនឹងវាខ្សោយសតិស្មារតីកាលណាខ្សោយសតិស្មារតីគេបៀតបៀនបានហើយជាពិសេសអ្នកដែលមានមិច្ឆាទិដ្ឋិច្រើនហ្នឹងគឺខ្មោចចូលបានហើយមាន ការជឿទៅលើរឿងអញ្ចឹងអញ្ចឹងទៅវាអាចជាចូលចូលបានហើយអ្នកដែលមិនដែលដែលមានស្មារតីអ្នកដែលមានបញ្ញាមានស្មារតីគ្រប់ខណៈចិញ្ចោលវិចារណាជានិច្ច ស្អីក៏រំខានមិនបានទេព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយណាមានសតិភិក្ខុដែលមានសតិរលឹកមានពពុទ្ធជាទីរលឹកព្រះធម៌ជាទីរលឹកប្រសង្ឃជាទីរលឹកដោយស្មោះហើយនោះមេរមែងជ្រៀតចិត្តមិនបានព្រោះចិត្តយើងវានឹងមក มันខុសអញ្ចឹងបាននៅក្នុងកាយរបស់យើងនឹងដូចជានគរមួយ ដែលអាត្មាកំពុងនិយាយមិនអោយមិនថាមិនអោយចង់ឲ្យយល់ពីដំណើរជីវិតច្បាស់ឲ្យ មាន ការយល់ត្រូវនឹងណាចង់ឲ្យបរិស័ទទាំងឡាយនឹងសាងនៅភាពរឹងមាំក្នុងនគរកាយរបស់ខ្លួនឯងហ្នឹងហើយសាងអញ្ចឹងឲ្យមាំខ្លួនឯងកុំឲ្យ ប្រព្រឹត្តប្រព្រឹត្តខ្លាចខ្មោចនោះ អញ្ចឹងបានជាកាយយើងនឹងដូចជានគរមួយនគរមួយហៅថានគរកាយឥឡូវយើងមើលមើលប្រទេសមួយ ដែលគេឆ្លៀនពៀនមិនបាន គឺត្រូវតែជា ប្រទេសរឹងមាំដោយ ខ្លួនឯងប្រទេសដែលឯករាជ្យរឹងមាំដោយខ្លួនឯងទៅហៅថាប្រទេសឯករាជ្យចុះបើសិន ជាយើងនៅទៅទទួលជំនួយពីគេ ស្អប់ខាងនេះរត់ទៅពឹងនេះរត់ទៅពឹងនោះខ្ចីគេរុំកោះពេញទឹកពេញដីណាសួរតែប្រទេសហ្នឹងខ្លាំងទេថាអត់ខ្លាំងទេអញ្ចឹងតែទទួលជំនួយមកមានសម្ពាធមកជាមួយស្អីក៏ដែរជំនួយតែមានចំណងបើមិនចំណងកាយក៏ចំណងចិត្តដែរស្អីក៏ដោយអឺវានោះល្អជួយឲ្យតាពាក្យថាជួយយើងទទួលជំនួយជារបស់ជានេះជានោះមកហ្នឹងណា ភាពខ្លាំងរបស់យើងត្រូវកាត់បន្ថយដោយសារការទទួលជំនួយពីគេហ្នឹងឯងឧទាហរណ៍ធ្លាប់តែខ្លាំងខ្លាំងខ្លាំងគេឲ្យ1000ដុល្លារមកយករបស់គេមកមកប្រើរបស់ផ្ទាល់ខ្លួនណាជាប់គុណគេអញ្ចឹងណាយើងឥទ្ធិពលរបស់យើងត្រូវខ្សោយបន្តិចអត់ហ៊ាននិយាយខ្លាំងមួយគេចឹងបានរឿងហ្នឹងអា វាគ្មានបរិស័ទអីច្រើនគេ អ្នកប្រកេនអីអាត្មាច្រើនអាស្ដីឲ្យកាន់តែច្រើនអត់ចង់ឲ្យគេដាក់អាណានិគមលើណាអ្នកមិនដែលឲ្យអីអាមិនសូវស្ដីតែឲ្យអាត្មាច្រើនអាស្ដីឲ្យវៃសិនអត់មានឲ្យមកដាក់អាណានិគមលើទេគាត់នេះអឺហើយរឿងខ្មោចចូលខ្មោចអីហ្នឹងតកូលអាត្មាហ្នឹងហើយធ្លាប់ចូលធ្លាប់អីហ្នឹង ប្រវត្តិជីតាអាត្មាកងអាត្មាហ្នឹងចូលរហូតដល់សន្លប់ ដល់អីក៏មានមិនធ្វើទេមិនទេណាប៉ុន្តែគ្រាន់ថាអាត្មាឃើញថាដំណើរពិបាកចរចាគ្នាណាមួយខ្មោចមួយអមនុស្សនេះពិបាកចរចាណាចឹងត្រូវរឹងប៉ឹងខ្លួនឯងឈប់ប៉ឹងមកដូចជាកងអាត្មាបកើតជីតាអាត្មាបកើតហ្នឹងចឹងរឿងពិតពួកខ្មោចជួអីហ្នឹងវាមិនស្រឡាញ់នឹងឲ្យបួសទេ វាចូលមកធ្វើឲ្យគាត់សន្លប់ បាត់ស្មារតីនិយាយប្រវត្តិនឹងតិចទៀតចុះការគាត់នៅបួសនឹងតាមញោមស្រីនិយាយប្រាប់ដូចជីដូនក៏ធ្លាប់និយាយប្រាប់ដែរការគាត់នៅរស់អឺឈឺធ្ងន់ម្ដងទៅដល់ហៅមើលទៅឃើញថាវាខុស ជួអីចឹងណាមានចដូនយតាហ្នឹងមិនសบายចិត្តមានមានតែខ្មោចវាមិនជ្រះថ្លាឲ្យបួសចឹងដែរណាធ្វើគាត់ឈឺដល់ហើយទៅអឺបែបនអីចឹងទៅថាឲ្យតែជាសឹកហើយដល់ជាគាត់អត់សឹកឈឺហ្មងទៀតទៅឈឹងហ្មងបាត់ដង្ហើមហ្មងហើយអ្នកនៅជុំវិញគឺថាគាត់ស្លាប់អស់ហើយបេះដូងអីលែង កំរើកហ៎អង្គសន្ធុំនៅផ្ទើតផ្ទើតតិចតិចហ្នឹងបើមើលទៅជីបចវាកាន់ទៅទៅខ្សោយទៅខ្សោយទៅហ៎ខ្មោចចដូនចតានឹងឯងមកបញ្យលសពប្អូនចដូនមួយគាត់ឈ្មោះលោកយាយគឹមមកគឹមនៅទឹកថ្លាមពេញហ្នឹងបងប្អូនថ្មខ្សែហោទាំងឡាយស្ដាប់ ដឹងប្រវត្តិគ្រួសារខ្លះ មកពយល់សពច្បាស់ច្បាស់ថាបើមិនទៅព្រឹកស្អែកនឹងទេគេលើកដាក់មជ្ឈហើយប្រាប់ចឹងមកគាត់ទៅមកគាត់ដឹងរឿងមានទូរស័ព្ទណាទេអត់ទេគាត់វាច្បាស់ពេកគាត់ទៅទៅដល់នោះឃើញបងគាត់កំពុងតែស្ដោកចាស់ចាស់បំរុងរៀបចំ ថាត្រូវធ្វើមជ្ឈធ្វើអីមែនហើយហ្នឹងទៅដល់គាត់ដុតធូបអីចឹងទៅបងទៅថាម្ដងនេះឲ្យតែជាខ្ញុំត្រូវតែឲ្យគាត់សឹកហើយមកសន្ទុះក៏កម្រើកដៃកម្រើកជើងមកវិញមក អញ្ចឹងអ្នកទាំងអស់គ្នាណាបើនិយាយពីពូជធ្លាប់ខ្មោចចូលធ្លាប់អារៈធ្លាប់អីវាមិនដល់ពូជថ្មទេថ្មវាមានអស់ហើយហើយថ្មនឹងបន្តបន្តមកទៀតនឹងអ្នកនាំបាយក្រហមញោមភ្លា ទៅសែនណាអាត្មានឹងឯងកាលពីក្មេងតនបួសប៉ុន្តែពេល ដែលយើងយល់ដំណើរជីវិតនេះដែលព្រះអង្គបរៀនមកឲ្យច្បាស់ច្បាស់ចេះហើយយើងអាចធ្វើបានណារឿងនោះសើរឿងអាចធ្វើបានរឿងនោះរឿងអាចធ្វើបាន ខ្មែរនិយាយសង្កសិតតែនៅក្នុងក្របខ័ណ្ឌអាចធ្វើបានទាំងអស់អោហើយចរូនមួយអាបួសទៀតចឹងដែរបួសឈឺទៀតសឹកបញ្ជាអាថាបួសទៀតឈឺទៀតអឺចតកូលអីក៏យ៉ាប់ម៉េះហ្នឹងហើយអាមាផ្ដាច់ញាមុខព្រះតាមកថាជីវិតនេះអាមាបួសឧទ្ទិសពុទ្ធទេខ្មោចចដូនយតាអីក៏ចងរៃម៉េះ បើកាលហ្នឹងវាតាំងចិត្តតាំងយ៉ាងណាកាលនោះនេះហិញចាស់ចាស់ចេះថាអើយមិនកើតទេសឹកទៅញោមប្រុសអីគាត់ថាមិនមិនមកសឹកវិញហើយលោកកូនបួស3ខែក៏បានមិនក៏គេខៅបន្តិចដែរប៉ុណ្ណឹងបើចង់ឈ្នះទៅខ្មោចអីក៏ចង្រៃម៉េះដូចសំណាស់តែជ្រះថ្លាសบายចិត្តឯងបួសមកឲ្យបួសអាមាធ្វើបដិវត្តតាំងពីនឹងមកព្រោះតាំងចិត្តថាងាប់ងាប់ទៅអាកាលហ្នឹងណា ថ្វាយអង្គមព្រះអង្គដោយសារអីដោយសាររៀនរឿងមួយវាមិនមែនអត់ហេតុអីស្រាប់តែយល់អញ្ចឹងឯងរៀនរឿងកាលយៈកណីកាលហ្នឹងណាកាលយៈកណីហើយវាមានពីតគ្នាហ្នឹងនៅពេលមួយយៈកណីហ្នឹងដេញចាប់នាងអឺកុមារិកា ជាមួយកូនតូចហ្នឹង ហើយព្រះអង្គកំពុងតែសម្ដែងធននៅវត្តចេតពុនហ្នឹងនាងហ្នឹងរត់មករត់មកយកកូនហ្នឹងទៅដាក់នឹងប្របាទព្រះអង្គទៅដាក់នៅប្របាទព្រះអង្គនាងនឹងទូលថាបើពុតព្រះអង្គនៅចម្រើនខ្ញុំព្រះអង្គថ្វាយកូននឹងចំពោះព្រះអង្គហើយសូមព្រះអង្គប្រទានជីវិតផងពួកដឹងនៅរយៈហ្នឹងមកចង់ស៊ីហើយនាងយក្ខណីហ្នឹងមកដល់ខ្លោងទ្វាចូលអត់បានព្រោះនៅខ្លោងទ្វាមានអរខៈទេវតានៅកាន់បនួងនោះហ្នឹង ចឹងហើយបានយើងនិយមធ្វើតាមខ្លងទ្វារហ្នឹងមាន ដាក់រូបឆ្មាំឲ្យកាន់ដបងចេះហ្នឹងអត់ចូលអត់រួចបានព្រះរាមាវិភាកប្រាប់ឲ្យអនន្តទៅហៅមកឲ្យហៅយៈនឹងមកកុំឲ្យ ពួកអរគទេវតាហាមដល់ចូលមកនាងនឹងមកឃើញព្រះអង្គស្រក់ទឹកភ្នែកនាងយកណីហ្នឹង ហើយនាងកុមារិកានោះចិត្តភ័យព្រះអង្គហើយនាងនឹងមកទៀតដែរស៊ីកូនខ្ញុំព្រះអង្គទៀតឥឡូវស៊ីពីរដងហើយកូនម្ដងស៊ីកូនពីរដងស៊ីអាហ្នឹងកូន3ដងលើកទី3បានព្រះតមេវភៈព្រះអង្គជ្រាបចិត្តនាងនោះលែងសាហាវហើយពូសង្វេគខ្លួនឯងហើយស្រក់ទឹកភ្នែកបានព្រះអង្គឲ្យនាងយក្ខិនីនឹង ចូលមក3កូននឹងកើតចិត្តស្រឡាញ់ឡើងគិតថាខ្លួនឯង ពីល្មិចបានវាចិត្តចង់មកស៊ីកូននាងនឹងហត់សងប់នឹងមកហ្នឹងប៉ុន្មុននឹងឲ្យ3ហ្នឹងព្រះអង្គសម្ដែងថាមនាលនាងទាំងឡាយហេតុអ្វីបានជានាងទាំងឡាយចងកម្មចងពីវេរាគ្នាយ៉ាងនេះ ពីរបស់នាងទាំងឡាយណាប្រសិនបើមិនជួបតថាគតទេនឹងវិលតគ្នាយ៉ាងឯង បាននិយាយរឿងនឹងមួយឲ្យស្ដាប់ចុះមុនបញ្ចប់រឿងនឹងចេះអឺមានកំឡោះម្នាក់ហ្នឹងគាត់ពេលពេញវ័យទៅម្ដាយរៀបការប្រពន្ធឲ្យដល់ពេលរៀបការប្រពន្ធឲ្យប្រពន្ធហ្នឹងជាស្រីអាអត់មានកូនណាម្ដាយក៏គិតថាងាប់ហើយដាច់តកូលឡើងប្រពន្ធអត់កូនអញ្ចឹងម៉ែគិតទៅរកប្រពន្ធឲ្យកូនឯងមួយទៀតណាម៉ែចិត្តល្អអញ្ចឹង នាងប្រពន្ធនឹងស្ដាប់ឮក៏គិតថាបើសិនជាប្តីអាចមានប្រពន្ធមួយទៀតហើយប្រពន្ធក្រោយមកមានកូនគេប្រកាសជាស្រឡាញ់ប្រពន្ធក្រោយឈប់ស្រឡាញ់អញអញ្ចឹងអញត្រូវធ្វើគុណសម្បត្តិខ្លះថ្ងៃមួយក៏និយាយថាបងអាខ្ញុំដូចជាមិនសប្បាយចិត្តសោះដោយខ្លួនឯងវាអត់មានសមត្ថភាពបង្កើតកូនឲ្យបងឯងអញ្ចឹងដើម្បីឲ្យពុកតកូលបងឯងបានបន្តពូជខ្ញុំនឹងរកប្រពន្ធឲ្យបងឯងមួយទៀតប្តីនឹងអត់ចង់បានទេអូនឯងកុំធ្វើចឹងអីមិនកើតទេ នៅទាំងវអញ្ចឹងអត់អីទេខ្ញុំមិនជាចំណែន មិនជាខឹងអីទេអាណិតបងឯងធ្វើដូចល្អដល់ពេលបានប្រពន្ធក្រោយនឹងមកនាងនឹងគិតទៀតតា នាងនឹង បានកូនគេស្រឡាញ់នាងនឹងគេផាត់អញចេញហើយអញ្ចឹង trick អញ្ចឹងមិនថាអារបៀបធ្វើល្អខ្លះហ្នឹងវាខាងមុខគេអានក្រោយចេះប្រាប់ថាបើនាងមានគួរមានផ្ទៃពោះនាងប្រាប់ខ្ញុំខ្ញុំនឹងឲ្យឆ្នាំរសាគួរ ឯនាងនោះវាត្រង់ប្រាប់គេ មានផ្ទៃម្ដង នាងនឹងដាក់ថ្នាំលូតចោលបាត់មានផ្ទៃពីរដងលូតចោលបាត់លើកទី3លើកទី3នាងនឹងជួបមិត្តភ័ក្តិជាពិគ្រោះគ្នារឿងរលូតកូននឹងបានមិត្តភ័ក្តិស្រីស្រីនាងឯងចំជាឈួតអន្តពេលល្ងងណាស់រឿងអីទៅផឹកថ្នាំរបស់ស្ត្រីរួមប្តីនោះវាដែលមានចិត្តល្អមួយគ្នាអី ឈប់ប្រាប់ថ្ងៃហ្នឹងឈប់ប្រាប់តែប្រាប់នឹងឯងគ្រោះថ្នាក់នាងហ្នឹងក៏អត់ប្រាប់ដល់អត់ប្រាប់ក្រោយមកពស់ហ្នឹងវាធំទៅនាងនោះភ្ញាក់ហានាង មានកូនមិនក៏មិនប្រាប់យើងបាននាងប្រពន្ធក្រោយហ្នឹងថាអើមកពីមុនប្រាប់ នាងឯងហ្នឹងហើយបានកូនអញចេះតែរលូតនោះអត់មត់ទេដល់កូននឹងធំចិត្តដល់ពេលកើតនឹងនាងនឹងនៅទលបដាក់ថ្នាំតលបានហើយអញ្ចឹងកូនវាស្លាប់ក្នុងពោះទៅហើយមាន ពេទ្យមានអីជំនាញកាលនោះ កូននឹងកើតមិនចេញហតិរិយ៉ាងដេកទៅទឹងគោចេះវាកើតអត់ចេញនាងនឹងស្លាប់ប៉ុន្តែមុននឹងស្លាប់នាងនឹងប្រាថ្នាចេះខឹងគំនុំចងទុកនាងឯងសម្រាប់កូន អញពីរលើកហើយ លើកនេះសម្រាប់កូន អញទៀតឥឡូវស្លាប់ទាំងខ្លួនអញទៀតបើមានជាតិក្រោយសូមឲ្យប្រាថ្នាឲ្យទៅជា អ្នកមានអំណាចខំក្បាលនាងឯងនឹងកូននឹងចងចងទុកហ្នឹង ដល់ពេលហើយនាងហ្នឹងក៏ស្លាប់ទៅ ប្តីដឹងរឿងហ្នឹងដឹងរឿងហ្នឹងវាយប្រពន្ធដើមហ្នឹងជគងកែងជគងកែងធ្លាក់ឈាមឈឺទៅស្លាប់ដែរទៅប្រពន្ធដើមងាប់ទៅបដិសន្ធិជាមេឆ្មាក្នុងផ្ទះហ្នឹងហើយអឺសុំទោសប្រពន្ធចុងដែលស្លាប់មុនហ្នឹងបដិសន្ធិជាមេឆ្មា ហើយប្រពន្ធដើមបដិសន្ធិជាមេមន់មន់នឹងពងម្ដងឆ្មានឹងមកស៊ីអស់ពង2ដងមកស៊ីអស់លើកទី3ស៊ីពងអស់ហើយចាប់មេមន់នឹងស៊ីទៀតប៉ុន្តែពេលខំមិនមានងាប់ភ្លាមអីបើប្រាថ្នាទៀតនឹងអាយើងអត់មាន សិទ្ធអត់មានអំណាចទេ តែចាត់ជាតិក្រោយឲ្យមានសិទ្ធមានអំណាចខំក្បាលនឹងឯងនឹងកូននឹងឯងនេះតគ្នា ងាប់នឹងទៅ មេមន់នឹងបដិសន្ធិជាមេខ្លាដំបងមេឆ្មាងាប់ទៅបដិសន្ធិជាសត្វមរឹកដូចគ្នាយ៉ាងមេខ្លាមកស៊ីមកស៊ីមកស៊ីស៊ីស៊ីបីដងក៏ខំសត្វមរឹកនឹងងាប់ទៅ មរឹកនឹងប្រាថ្នាទៀតវិលអញ្ចឹងទៀតមរឹកនឹងបដិសន្ធិជាយកណី មេខ្លាដំបងបដិសន្ធិជាកលធីតានៅក្រុងរាជក្រឹសហ្នឹងអសាវត្ថីវិលអញ្ចឹងនឹងស្មាក៏និយាយរឿងហ្នឹងទៅបានបញ្ចប់រឿងមិញហ្នឹងបើហើយដំណើររឿងថារៀងយៈគណីហ្នឹងបំរើស្ដេចវេសវ័នហ្នឹងតាមពិតដូចស្លេវអញ្ចឹងហត់ណាស់ពេលជាប់វេនម្ដងម្ដងគួរតែបានសម្រាកប៉ុន្តែវាអត់បានសម្រាកអីអា កម្មពីនឹងមកដុតឈួលឲ្យនឹកនាងនឹងនៅណាមករោនេះនឹងកើតកូនម្ដងមកនិមិត្តខ្លួនធ្វើត្រៀមមនុស្សមក333ស៊ីបាត់ទៅ333ស៊ីបាត់ទៅដល់ពេលលើកទី3នាងថាំងអត់ទេគិតទៅប្រសូតនៅខាងនោះម្ដងហ្នឹងហើយហើយដល់ពេលមួយត្រូវយកកូននឹងឆ្លងកាត់ពីផ្ទះម្ដាយខ្លួនទៅផ្ទះម្ដាយក្មេកហ្នឹងមកចិត្តវត្តចេតពុនហ្នឹងក៏ងូតទឹក ខ្លួនឯងងូតមុនឲ្យកូនកាន់ប្តីកាន់កូនដល់ពេលខ្លួនងូតហើយមកកាន់កូនប្តីទៅងូតទឹកម្ដងយកកណីនឹងមកដោយកំផឹងនាងក៏រត់ចូលវត្តទៅមិញណាពេលបដល់រឿងមិញនិយាយឲ្យដឹងអស់បានព្រះអង្គសម្ដែងថាមនាលនាងទាំងឡាយហេតុអ្វីបានជានាងទាំងឡាយចងកម្មពីវេរាគ្នាយ៉ាងនេះ ប្រយោជន៍អ្វី ពីរបស់នាងទាំងឡាយប្រសិនបើមិនជួបព្រះសម្មាសម្ពុទ្ធប្រកបដូចជាតថាគតនេះទេមិនថាតើពុទ្ធមួយអង្គណាពុទ្ធណាក៏ដោយ បើមិនជួបព្រះពុទ្ធទេណាពីរបស់នាងទាំងឡាយនឹងស្ថិតនៅអស់កាលជានិច្ចមិនដាច់ឡើយវាវិលទៅវិលមកវិលទៅវិលមកអញ្ចឹងប្រៀបដូចជាស្កានឹងពស់ខ្លាឃ្មុំនឹងដើមពងរោ ព្រះអង្គប្រៀបអញ្ចឹងព្រះអង្គរាយរាប់ពីដំណើររឿងឲ្យស្ដាប់អញ្ចឹងទៅ នាងទាំងឡាយចងពីគ្នាមិនមែនទៅតែឥឡូវនឹងទេចងពី គ្នានឹងយូរហើយបានព្រះអង្គលើកអនិទានមិញហ្នឹងឲ្យស្ដាប់ហ្នឹង